ពីកើតខែផែតបុត្រឆ្នាំឆ្លូវត្រីស័កពុរសករាជ2565ត្រូវនៅថ្ងៃទី9ទី8ទី8ខែសីកញ្ញាឆ្នាំ2021ចូលសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីជួបជាមួយនឹងយុវជនខ្មែរក្រមអឺស្ដីអំពីការវិវត្តថ្មីនៃ COVID-19 ដែលកំពុងតែ រាលដាលនៅកម្ពុជាក្រោមតើមានអ្វីផ្លែកកើតឡើងឬក៏មានការកាត់បន្ថយឬក៏កើនឡើងយ៉ាងណា យើងនឹងជួបជាមួយនឹងវាគ្មិនរបស់យើងដោយតទៅគឺ ខ្ញុំកណាសូមក្រាបថ្វាយបង្គំគុណចាស់កឹមសំរិនណាថ្វាយបង្គំដែលព្រះអង្គនៅខាងខេត្តព្រះតាពាំងហើយនឹងសូមស្វាគមន៍ប្អូនថៃគឿងនៅខាងព្រៃនគរដោយសេចក្តីរាប់អាននឹងសូមស្វាគមន៍ប្អូន សារ៉ាប់ចៅសារ៉ាប់នៅខាងអំណាចចេះភ្លេចបាត់ហើយអឺនៅខាងបញ្យើងណាយើងណាថ្ងៃទី2សូមស្វាគមន៍បងអូនជឿងដែលតោវាងជឿងនៅខាងប្រតិពាំងណាសូមស្វាគមន៍បងអូនហើយថ្ងៃនេះយើង បានមកជួបជុំគ្នាដោយសារតែមួយសប្តាហ៍យើងនឹងជួបគ្នាម្ដងក្នុងវេទិកាទូរទស្សន៍ KK CCTV គឺជាបណ្ដាញទូរទស្សន៍អនឡាញផ្សព្វផ្សាយទៅកាន់ដែនដីកម្ពុជាក្រោម វេទិការបស់យើងគឺបំណងសំខាន់គឺចង់ដឹងសុខទុក្ខអំពីប្រជាពលរដ្ឋខ្មែរក្រមយើងកំពុងតែប្រឈមមុខនឹងការទុក្ខលំបាកហើយយុវជនរបស់យើងកំពុងតែមានការជួយសង្គ្រោះពួកគាត់តាមលទ្ធភាពដែលអាចធ្វើទៅបានតាមរយៈការកន្លងមកញាតិញោមពិតបរិស័ទក៏មានការដឹងអំពីព័ត៌មាននៃការជួយសង្គ្រោះឬក៏ជួយតាមលទ្ធភាពនៃយុវជនរបស់យើង มันបានចាត់ការទៅតាមសំណូមពររបស់ប្រជាពលរដ្ឋរបស់យើងពីពុះស្ថានភាព COVID-19 សពថ្ងៃនេះអឺវាមានការលំបាកជាពិសេសគឺការបិទគប់អំពីស្ថានធនាគារឬក៏ការបើកប្រាក់ហ្នឹងมันបានដូចតតនចិត្តដូច្នេះហើយការចែកអំណោយការចែកចាយអំពីសង្គ្រោះដល់ប្រជាពលរដ្ឋរបស់យើងមានការខ្វះខាតដូច្នេះសូមមេត្តាអព្យាស្រ័យ ដល់យុវជនរបស់យើងផងឥឡូវមុននឹងចូលក្នុងកម្មវិធីរបស់យើងយើងអញ្ជើញញាតិញោមពុទ្ធបរិស័ទមកជួបជាមួយនឹងបងប្អូនផៃគឿងមុនគេបងប្អូនផៃគឿងនេះមានការប្រឈមមុខការដោះស្រាយនឹងច្រើនជាងគេហើយទុកលំបាកក៏ច្រើនជាងគេហើយក៏ត្រូវរងការស្ដីបន្ទោសនឹងក៏ច្រើនជាងគេដែរឥឡូវសូមបងប្អូនគឿងមានការរាយការណ៍យ៉ាងណាសូមអញ្ជើញបងប្អូនរាយការណ៍ដូចតទៅគឺបាទជាបឋមមកគ្រប់នឹងសូមថ្លែងបង្គំដល់លោកគ្រូ ចាស់គ្រូសម្ដិនបងប្អូនរបស់យើងទាំងអស់នៅក្នុងអយុទ្ធការ KKCC TV នេះហើយសូមជម្រាប សួរដល់ពុកម៉ែបងប្អូនដែលកំពុងតែមើលផ្សាយតលបាទអសកម្មភាពនៅប្រទេសវៀតណាមនិយាយរួមនៅទីក្រុងព្រះនគរនិយាយរួចឡែកដូច្នេះរឿងដែលការរដូវ Covid កំពុងរាលដាលសប្តាហ៍ថ្ងៃនេះបើតាមតែខ្ញុំកណាទទួលបានមួយខាង ក្រសួងខាងអានេះហ្នឹងបានការនៃឆ្លងលើប្រទេសនៅវៀតណាមរងថ្ងៃហ្នឹងគឺធ្វើឡើងទៅដល់អឺ41208ករណីដែលឆ្លងណាបើនិយាយរួម នៅខាងព្រេងនគរខាងព្រេងនគរដល់សពពេលសាលម៉ៃហ្នឹងគឺ7310ករណីឆ្លង នៅកន្លែងបញ្ជាហ្នឹងគឺ3966ករណីឆ្លង ដូច្នេះអាសូមមក ផ្សាយដំណឹងទៅដល់បងប្អូនរបស់យើង ថាពីប្រុសនៅកម្ពុជាក្រមរបស់យើងរាល់ថ្ងៃនេះអឺកម្មករធ្វើការក៏មិនធន់បានចូលទៅធ្វើការទេហើយរឿងបងប្អូនខាងចាក់វ៉ាសាំងនឹង មានបងប្អូនខ្លះគាត់បានចាក់បងប្អូនខ្លះមិនធន់បានចាក់មិនធន់គ្រប់គ្រងអានឹងនិយាយរឿងកាវ៉ាសាំងដូចជានៅបញ្យងនៅព្រេងកជាដើមអញ្ចឹងអឺដល់កន្លែងដែលរឿងជួយនៅឧបត្ថម្ភនៅខាងអឺផ្ដល់ទៅជាអំណោយដល់បងប្អូន ប្រជាពលរដ្ឋខ្មែរក្រមរបស់យើងកំពុងតែរងការទុកនៅរដូវកាលកូវីដដូចជានៅព្រៃនគរបន្ទាយដំណាយនៅឡុងអាំងក្តីអាដូច្នេះសូមមកជម្រាបដល់ហើយនឹង5ទៅបងប្អូនយើងពីព្រោះអឺលុយដែលជួយបងប្អូននឹងសូមអធិស្ឋានទី1អឺចាប់ពីដើមវាថ្ងៃទី23ខែ8រហូតដល់សប្តាហ៍នេះអឺគឺខាងធនាគារគេមិនធានបើកនៅជំរំមកកន្លែងខ្ញុំបតល់ ហើយនឹងផ្លូវខាងក្រៅហ្នឹងគេមិនបើកទៀតគេហៅថាគេហៅបើជួនគេហៅផងតដូច្នេះលុយដែលសម្រាប់ស្ថដល់លោកគ្រូលោកគ្រូលោកខ្ញុំមកនៅចប់ខាងធនាគារហ្នឹងគឺចប់នៅកន្លែងហ្នឹងមិនថន់ដល់បានទេគឺខ្ញុំមកមុនថ្ងៃ23ដល់ថ្ងៃនេះមិនថន់ដល់បានដូច្នេះរឿងផ្ដល់ទៅដល់បងប្អូនហ្នឹងគឺការយឺតពេលហើយនៅការយឺតពេលវាប្រហែលថាខ្ញុំបានផ្សាយលើលើទំព័រ Facebook បន្តថា អឧបត្ថម្ភអង្គពលមិនតនេះគឺថ្ងៃទី7ថ្ងៃទី8នេះដូច្នេះអាការដែលខ្ញុំសន្យានឹងគឺខកពេលហើយពីព្រោះយើងដកលុយមិនតាន់បានដូច្នេះសូមបងប្អូនពុកម៉ែទាំងអស់សូមអធិស្ឋាននៅខាងកន្លែងខាងមុខនេះហើយកន្លែងដែលទីតាមបងប្អូនគាត់ថាផ្ញើលុយមកដើម្បីជំនួយនឹងវាតាមលេខកូដរបស់ ខាងបែនធនាគារហ្នឹង បានប៉ុណ្ណាគឺខ្ញុំជួយបានប៉ុណ្ណឹងសមត្ថភាពជួយប៉ុណ្ណឹងជួយធ្វើការជួយបងប្អូនហ្នឹងគឺអត់ទេសមត្ថភាពបានតែប៉ុណ្ណឹងដូច្នេះឲ្យបងប្អូនខ្លះគាត់ផ្ញើសារមកគាត់ថាគាត់សុំជួយអំណោយខ្លះមកទឹកឲ្យខ្លះកលាកែឲ្យដូច្នេះពីប្រុសច្រើនពេកបងប្អូនជាស្នេហ៍ត្រង់កន្លែងថាខ្ញុំកណាននឹងធ្វើការឡើងបញ្ជីដើម្បីជួយនឹងជាច្រើនច្រើនតែម្នាក់ឯងប៉ុន្តែបងប្អូនច្រើនណាស់នៅ4ខេតនៅ4ខេតរួម ដូច្នេះកន្លែងនេះសូមមកអធិស្ស្រ័យទៅពុកម៉ែបងប្អូនរបស់យើងសូមអធិស្ស្រ័យហើយមិននឹងក្រោយបើសិនរដូវកាល Covid មិនតាន់ធូរស្បើយឬមួយគេទប់ស្កាត់នៅបន្តទៀតឬមួយថាកម្មករខ្មែរយើងមិនតាន់បានទៅធ្វើការដូច្នេះបើយើងសង្ឃឹមថាលុយពុកម៉ែបងប្អូនផ្ញើដល់នឹងគឺយើងជួយបន្តទៀតប៉ុន្តែមិនដឹងថាធនាគារនឹងគេបើកថ្ងៃណាឬមួយផ្លូវនឹងគេបើកថ្ងៃណារឿងសន្យាជួយបងប្អូននឹងគឺ រកវិធីណាដើម្បីជួយបងប្អូនបន្តឲ្យពេលប្រោះឥឡូវហ្នឹងឃើញបងប្អូនគាត់ផ្ញើសារហ្មងហ្នឹងគឺគាត់ខ្ញាល់មែនតើណាគាត់ថាអឺផ្ញើសារហ្មងកន្លះខែហើយជាមួយគាត់ថាផ្ញើសារហ្មងមកអាទិត្យហើយដូច្នេះសារវាច្រើនពេកទូរស័ព្ទខ្ញុំហ្នឹងមាន Facebook តែមួយអញ្ចឹងណាដូច្នេះគាត់ផ្ញើសារហ្មងទៅវារាប់រយរាប់ផលណាផ្ញើសារមើលមិនថនមានចិត្តដោះដូច្នេះមានធ្វើការមានចន្លោះខ្វះខាតនៅត្រង់ឡើយណា អឺដូច្នេះសូមមេត្តាអធិស្ឋានបងប្អូនពុកម៉ែបងប្អូនរបស់យើងសូមអធិស្ឋានហើយនឹងខ្ញុំក៏ខិតខំរកវិធីសាស្ត្រដើម្បីឲ្យយើងជួយបងប្អូនឲ្យតន់គ្រានេះបានហើយសូមអរគុណអូខេបងអរគុណណាស់ហើយបងអូនបានឃើញអំពីទស្សនភាពបើយើងសម្លឹងអំពីផ្លូវចិត្តរបស់គាត់ហាក់ដូចជាតក់កុហលឬក៏ចង់បានមែនតើទៅដល់ពេលយើងអត់ធ្វើអត់តអញ្ចឹងតើក្នុង ក្នុងបេះដូងរបស់ប្អូនហ្នឹងមានបំណងគិតយ៉ាងណាគឺថាចង់ជួយគាត់ដែរប៉ុន្តែអ្វីដែលយើងធ្វើទៅមិនបានហ្នឹងតើប្អូនមានការតានតឹងក្នុងអារម្មណ៍យ៉ាងម៉េចដែរបាទហ្នឹងហើយលោកគ្រូមានមានការតាំងតឹងមានការខាំងស្ពួនចិត្តដែរពីព្រោះអឺខ្ញុំកណ្ណានឹងធ្វើការពីដើមចប់មកនឹងគឺនិយាយបានគឺធ្វើបានដូច្នេះមានបញ្ជាក់ច្បាស់ថាឲ្យបងប្អូននឹងគាត់គ្រប់គ្រងខ្លាំងមែនទែនរឿងដែលរឿងអ្វីក៏ដោយពីដើមចប់មកគឺ ខ្ញុំកណានិយាយចេញនឹងគឺធ្វើធ្វើបានទាំងអស់ប៉ុន្តែដល់ពេលយើងធ្វើมันបាននឹងចង់ចំណេញថា flow គេបាត់ហើយធនាគារគេមិនធ្វើការទៀតដូច្នេះអានឹងបើថាពិបាកក្នុងការដោះស្រាយដែរដូច្នេះមានបកកន្លែងដែលបងប្អូនកន្លែងណាហ្នឹងស្លាប់គាត់ឃើញគាត់មានអំណោយខ្លះហ្នឹងយើងសាកសួរគាត់ណាសាកសួរពីប្រុសឥឡូវហ្នឹងយើងក៏មានពឹងបានកន្លែងខ្លះសម្រាប់ store គាត់ជួយនៅកន្លែងហ្នឹងដែរទី1ទី2ទៀត ឃើញឥឡូវហ្នឹងរដូវហ្នឹងគឺបងប្អូនកម្មករហ្នឹងគឺគេបានទទួលលុយពីរដ្ឋ800,000ដងដែរដូច្នេះយើងក៏សាកសួរដែរខំប្រឹងសួរបើសិនបងប្អូនណាក៏ទទួលមិនបានដូច្នេះខាងលុយរដ្ឋគេឧបត្ថម្ភហ្នឹងវាមានពីរវាមានពីរខ្នងមួយខ្នងគឺ800,000ដងមួយខ្នងគឺ1លានកន្លះដូច្នេះយើងក៏កន្លែងណាដែលយើងជួយទៅមិនថនបានហ្នឹងណាយើងក៏ព្យាយាមសួរគាត់ដែរសួរគាត់មើលថាឥឡូវមាន ទទួលបានលុយនឹងនៅទទួលបានលុយគេរត់គេអោយនឹងនៅអញ្ចឹងណាដូច្នេះបើសិនគាត់ថាគាត់ទទួលក៏មិនធាន់បានដែរប៉ុន្តែឈ្មោះគាត់នឹងត្រូវបានទទួលលុយតែយើងក៏ប្រាប់គាត់រៀបរៃរាប់ប្រាប់គាត់ថាទៅធ្វើទីនឹងយើងតាក់លេខខាត់ទៅអញ្ចឹងឬមួយឡើងឡើងទៅខាងក្រសួងឬមួយឡើងទៅខាងសង្កាត់នឹងដើម្បីយើងយើងទៀមទាយើងសុំការជំនួយអានឹងកន្លែងដែលយើងជួយទៅបន្តណាដល់កន្លែងឥឡូវហ្នឹងយើងឃើញមួយចំនួន បងប្អូនគាត់នៅខាងបញ្ញុនហ្នឹងគាត់ទទួលបាន800,000ដងហ្នឹងឃើញក៏បានទូស្បើនៅកន្លែងហ្នឹងដែរហ្នឹងហើយដូច្នេះអាមានអារម្មណ៍ថាដូចថាយើងតិចអាស្ពូនចាត់ដែរពីព្រោះយើងធ្វើយើងសន្យាជាមួយគាត់ថ្ងៃមុនហ្នឹងថាពីព្រោះខាងធនាគារហ្នឹងគេខលមកគេថាថ្ងៃ6ថ្ងៃ6ខែ9ហ្នឹងគេឲ្យយើងចាញ់ទូដើម្បីទទួលលុយអញ្ចឹងដូច្នេះឥឡូវគេដល់ពេលយើងខលទូសូគេគេថាគេមិនថនបើកទេដូច្នេះគេថាឲ្យយើងចាំដល់ថ្ងៃ15ខែខែ9ទៀត ហ្នឹងណាដូច្នេះយើងឡាឲ្យបងប្អូនវាព្រឹកមិញហ្នឹងដល់ដល់ថ្ងៃដល់ពេលថ្ងៃកំណត់ដែលយើងជួយណាដូច្នេះបងប្អូនវាព្រឹកមិញខលមែនតើណាគាត់ខលផងគាត់ញើសារផងហើយដូច្នេះយើងមានការថាជួយបងប្អូនក៏អត់មានលុយជួយដល់ពេលមិនដឹងដោះស្រាយទៅទីណាឥឡូវមានតែប្រាប់បងប្អូនថាលើនឹងមានតែរឿងចឹងឯងរឿងដូចថាខ្ញុំកណារៀបរាប់ខាងលើខ្ញុំហ្នឹងហើយអរគុណគូអូតែត្រមណាបាទបាទតែត្រមតិចទៅពីព្រោះអ្នកធ្វើហ្នឹងក៏តាមតឹងដែរ ហើយអ្នកតន្ទឹងរងចាំនោះក៏តាមតឹងដែរគឺថាលំបាកដូចគ្នាដូច្នេះសូមមេត្តាអព្យាស្រ័យដល់គ្នានឹងគ្នាផងបានយើងធ្វើការជាមួយគ្នាបានបើអញ្ចឹងទេយើងនឹងមានភាពតានតឹងមើលបំណាមគ្នាឲ្យខឹងគ្នារហូតដល់ឆាប់មកទេមកមកស្ដីឲ្យមកថាឲ្យអញ្ចឹងទៅ អ្នកធ្វើហ្នឹងក៏វាពិបាកចិត្តដែរដូច្នេះសូមមេត្តាអព្យាស្រ័យដល់បងប្អូនយើងដែលដោយការរៀបរាប់របស់បងប្អូនគឿងហ្នឹង វាជួបស្ថានភាពទី1គឺថាយើងចេញទៅមិនបានទី2ធនាគារវាអត់បើកទី3អាកាសដែលយើងផ្ញើទៅនឹងមិនបានដូចចិត្តឧទាហរណ៍ថាផ្ញើទៅអ្នកខ្លះអត់មានអាបែងកាតនឹងអត់មានគេហៅត្រាហ្នឹងណាកាតដើម្បីទទួលលុយហ្នឹងបាញ់ទៅជូនអីមិនបានដូចបំណងអញ្ចឹងទៅក៏ខ្វះខាតអញ្ចឹងដែរដូច្នេះសូមមេត្តាព្យាស្រ័យដល់ត្រង់ចំណុចហ្នឹង ឥឡូវបែរមកជួបប្អូនសារ៉ាប់វិញតើមានឃើញទស្សនភាពបែបណាដែរចំពោះប្រជាពលរដ្ឋរបស់យើងដែលគាត់ខ្វះខាតហើយគាត់ចង់បានអញ្ចឹងសម្លឹងយើងធ្លាប់មើលថាយើងធ្លាប់បួសដែរតើសម្លឹងឃើញអំពីទឹកចិត្តគាត់ហ្នឹងគាត់តក់ក្រហោក្រហល់យ៉ាងណាដែរបងខ្វះខាតណាណាជាបឋមសូមនមស្ការចំពោះព្រះរតនត្រ័យដល់សេចក្តីគោរពនិងថ្វាយបង្គំគ្រូម្ចាស់ទាំងពីរព្រះអង្គនិងសូមរាប់អានសុខសន្តិរបស់បងប្អូនជនរួមភាសាខ្មែរទាំងអស់ ដែលកំពុងតែតាមដានទស្សនានៃការផ្សាយផ្ទាល់នេះអឺចំពោះបញ្ហានេះនិយាយរួមទៅគឺអឺខ្មែរកម្ពុជាក្រមយើងមិនថាជាតិសាសន៍ដតីទេគឺសតតែជួបទុកលំបាកដោយសារអឺបញ្ហាជំងឺ Covid-19 ដូចជានៅខាងកន្លែងខ្ញុំកណាដែលបុនយើងកំពុងរស់នៅហ្នឹងពីម្សិលមិញគឺឆ្លងមួយថ្ងៃ3966នាក់ហើយចំពោះការចាក់វ៉ាក់សាំង ដូចខ្ញុំកណាអញ្ចឹងគឺ3ខែនៅក្នុងតំបន់ក្រហមមិនតែទើបតែបានចាក់វ៉ាក់សាំងថ្ងៃនេះពីថ្ងៃមិញតែម្ដងមុននឹងប្រហែលជា2ម៉ោងអញ្ចឹងការរួមចាំចាក់វ៉ាក់សាំងនេះក៏អឺយូរដែរតម្រាំតែបានចាក់ហើយយើងគិតថាដោយតំបន់នេះជាតំបន់ដែលខ្មែរក្រមយើងរស់នៅហើយធ្វើការជាកម្មករកម្មការរនីច្រើនអញ្ចឹងអឺការទន្ទឹងរង់ចាំវ៉ាក់សាំងរបស់ពួកគាត់គឺគាត់ទន្ទឹងរង់ចាំមែនតើព្រោះពួកគាត់ខ្លាចថា ទី1បើសិនជាមិនបានចាក់វ៉ាក់សាំងគេមិនបើកផ្លូវឲ្យយើងទៅណាទេទី2បើគ្មានវ៉ាក់សាំងក៏គេមិនឲ្យយើងទៅចុះទៅស្រុកកំណើតដែរហើយមួយទៀតទី3គឺការព្រួយបារម្ភមែនទែនប្រអីនៅក្នុងតំបន់ក្រហមបើយើងគ្មានចាក់វ៉ាក់សាំងគឺជាមូលហេតុមួយហៅថាខ្លាចខ្លាចប្រឈមមុខណាហ្នឹងហើយខ្លាចប្រឈមមុខទៅលើជំងឺ Covid-19 ដែលវាអាចនឹងរាតត្បាតឬក៏ឆ្លងបាន នេះជាបញ្ហាដែលបងប្អូនខ្មែរយើងនៅទីនេះគាត់ព្រួយបារម្ភហើយសំបីតែខ្ញុំកណានេះទៅតែចាក់វ៉ាសាំងហើយថ្មីថ្មីក៏ប៉ុន្តែនៅតែភ័យព្រួយដែរដោយសារពេលដែលទៅចាក់វ៉ាសាំងហ្នឹងគឺឃើញបងប្អូនដែលទៅរួមចូលរួមច្រាក់ចាក់ហ្នឹងគឺច្រើនមែនទែនរាប់ពាន់អ្នកណាគឺគ្មានកម្រិតទេជ្រៀតគ្នាអង្គុយជ្រៀតគ្នាប្រហែលមកពីកន្លះម៉ែត្រម្នាក់កន្លះម៉ែត្រម្នាក់អញ្ចឹងអាកម្រិតនៃពេលទៅចាក់នេះវ៉ាសាំងនេះកណាភ័យដែរពីថ្ងៃមិញ មួយទៀតយើងកន្លែងដែលមិនរក្សាកម្រិតនេះទោះបីយើងចាក់វ៉ាក់សាំងហើយក្តីពេលនោះយើងអាចនៅឆ្លងបាននេះជាបញ្ហាដែលយើងអាចប្រឈមយើងមិនអាចមើលឃើញមុនបានទេព្រោះអីពេលនោះអ្នកដែលសុទ្ធតែអ្នកឆ្លងឬក៏មិនឆ្លងគឺនៅលាយលោគ្នាអញ្ចឹងអាអ្នកឆ្លងនេះអាចធ្វើចម្លងដល់អ្នកដែលមិនតន់ឆ្លងបាននេះហើយមួយទៀតចំពោះផ្នែកខាងកង្វះខាតដូចជាអំណោយឬក៏ ថវិកាដូចជាស្បៀងអាហារនៅតំបន់នេះគឺមួយរយៈនេះឃើញមានការយកចិត្តទុកដាក់អំពីផ្នែកខាងរដ្ឋាភិបាលខ្លះដែរដោយសារគេបិទផ្លូវបិទកន្លែងអស់ហើយជាងគេចាត់ទុកថាតំបន់ដែលមិនអោយយើងចាញ់ទៅណាបានជាងគេជួយបានមានបន្លែមានអីបានតែបន្លែតែឃើញបង្ហោះនៅក្នុងបណ្ដាញសង្គមថាឲ្យមួយថ្ងៃម្នាក់50ពាន់ម្នាក់50ពាន់វាស្មើនឹង2ដុល្លារណា2ដុល្លារមួយថ្ងៃ មួយថ្ងៃម្នាក់50,000ដុំក៏ប៉ុន្តែទៅពេលមែនតើមិនឃើញឃើញតែបន្លែប្លុកអានេះឃើញតែបង្ហោះនៅក្នុងបណ្ដាញសង្គមនេះរងចាំមើលក៏អត់ឃើញដែរហើយកន្លែងខ្លះទៅក៏អាចទទួលបាននៅបន្លែប្លុកមានប្រេងឆាមីអីជាដើមគ្រប់បែបសពយ៉ាងកន្លែងខ្លះទៀតក៏មិនបានទទួលទទួលតែម្ដងហេះបាត់រហូតអានេះជារឿងមួយដែលបច្ចុប្បន្នកំពុងនៅបញ្យើងនេះដែលបងប្អូនដោយតំបន់ខ្លះគាត់ ពុំជួបទុកលំបាកវោទោះបីខ្ញុំកណានេះគឺមានគ្រប់គ្រាន់នឹងហូបចុកបុកទៅពីរាល់ថ្ងៃក៏ប៉ុន្តែនៅគិតព្រួយបារម្ភទៅដល់បងប្អូនដែលនៅតំបន់ផ្សេងណាដោយសារឈាមចរតែមួយហើយយើងធ្វើការចំណាក់ស្រុកឆ្ងាយអំពីស្រុកទេសរបស់យើងតែមួយហើយដូច្នោះហើយកណាព្រួយបារម្ភមែនទែនមួយទៀតគឺតែងតែកណាផ្សាយផ្ទាល់លើបណ្ដាញសង្គម TikTok ក្តីគឺកណាតែងតែផ្ដាំផ្ញើទៅដល់ពួកគាត់ដើម្បី ឲ្យពួកគាត់យកចិត្តទុកដាក់ទៅលើសុខភាពដើម្បីកុំឲ្យឆ្លងជំងឺនេះគឺត្រូវតែថែទាំសុខភាពពិសាបាយហូបចុកដេកសម្រាកនេះឲ្យដិតដល់ដើម្បីកុំឲ្យជំងឺនេះឆ្លងអានឹងគឺបងប្អូនខ្មែរកម្ពុជាក្រមយើងទាំងអស់ដែលកំពុងតែរួងប្រឈមមុខនឹងបញ្ហា COVID-19 នៅគ្រប់ជ្រុងជ្រោយនៃបញ្ហារាល់ឧបសគ្គជាពិសេសនៅខាងបុនយើងខាងព្រៃនគរខាងដងណៃនេះជាដើមគឺបច្ចុប្បន្ននេះគឺកំពុងពិបាកហើយឃើញគេចាញ់ជាព័ត៌មានគឺគេថា ក្នុងថ្ងៃ15ខែកញ្ញាខាងមុខនេះគឺគេបើកផ្លូវប៉ុន្តែយើងមិនទាន់ច្បាស់ទេគ្រូដោយសារជំងឺនៅតែឆ្លងមួយថ្ងៃ2 3000អញ្ចឹងនេះជាការព្រួយបារម្ភមួយហើយខាងការងាររោងចក្រនេះក៏មិនទាន់ដំណើរការអញ្ចឹងកង្វះខាតថវិកាមួយទៀតចំពោះបងប្អូនដែលគាត់ខ្ចីខាងពន្ធនាខាងធនាគារណាគ្រូ ខាងធនាគារខាងអីដែលគាត់ទិញម៉ូតូទិញឧបករណ៍ប្រើប្រាស់អីជាដើមគឺខាងធនាគារមិនបានជួបតម្លៃឲ្យទេគឺនៅគម្រាមកំហែងទៀមទាពួកគេហៅប្រាក់កម្ចីប្រាក់ប្រាក់កម្ចីហ្នឹងហៅប្រាក់កម្ចីប្រេងមិនថាប្រទេសណាគ្រូរឿងប្រាក់កម្ចីហ្នឹងគឺតែងតែមានដោយសារកង្វះខាតដើម្បីយើងកម្ចីប្រាក់ប្រាក់នេះដើម្បីឧទាហរណ៍ទិញម៉ូតូក្តីដើម្បីជាអឺយានជំនិះទៅធ្វើការរាល់ថ្ងៃហើយយើងឲ្យគេក្នុងមួយខែបន្តិចមួយខែបន្តិចចឹងទៅពេលអញ្ចឹងទៅយើងគ្មានធ្វើចំណូល ដើម្បីគ្មានបានចំណូលគ្មានលុយបងឲ្យវាវាចេះតែគម្រាមកំហែងគ្រប់បែបសពយ៉ាងគ្រប់ជ្រុងជ្រោយនេះជាការព្រួយបារម្ភរបស់បងប្អូនខ្មែរកម្ពុជាក្រោមឬក៏ជាតិសាសន៍ដទៃដែលបច្ចុប្បន្នកំពុងរស់នៅតំបន់ដែលកើតជំងឺ Covid-19 នេះនេះជាបញ្ហាដែលកណាបានទទួលបានអំពីបងប្អូនដែលគាត់សារភាពឲ្យគាត់ហៅថានិយាយប្រាប់ខ្ញុំឲ្យជួយគាត់ផងតែមិនដឹងជួយយ៉ាងម៉េចព្រោះអីឧទាហរណ៍តែគាត់ខ្ចីច្រើនពេកហើយ គាត់មកពឹងពាក់មកថាអោយយើងពឹងសុំនេះសុំជំនួយអំណោយបន្តិចបន្តួចនេះយើងអាចតាក់ទងដូចជាបងថាគ្រឿងថាអីដើម្បីជួយបានបើសុំរឿងលុយកាក់អាហ្នឹងក៏កណាមិនអាចជួយបានសម្បីខ្លួនឯងកណាបច្ចុប្បន្ននេះក៏ដូចតែគ្នាប្រៃកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលពិបាកហើយស្ថានភាពដែលมันអាចរកចំណូលបានគឺកំពុងតែបាក់សេដ្ឋកិច្ចដូចតែគ្នានៅវិបត្តិនឹងកណាចំពោះបញ្ហារឿងនៅខាងរបស់យើងនេះអូខេអរ ចេអរគុណបងអូនសរ៉ាត់បានរាយការណ៍ឃើញសម្លឹងឃើញទស្សនភាពទូទៅនៃដណ្ដីកម្ពុជាក្រមហើយនឹងអំពីផ្លូវចិត្តរបស់ប្រជាពលរដ្ឋយើងនឹងឃើញថាលំបាកមែនទែនតាំងថាការខ្វះខាតហ្នឹងវាជាប្រការប្រឈមមុខនឹងការຕົកលំបាកហ្នឹងឯងគ្រប់បែបសពយ៉ាង មិនត្រឹមតែនៅកន្លែងដែនដីកម្ពុជាក្រមមានថាទូទាំងពិភពលោកកំពុងប្រឈមមុខនឹងសេដ្ឋកិច្ចធ្លាក់ចុះនឹងខ្លាំងខ្លាណាស់ ដូច្នេះបើយើងញោមទាំងអស់គ្នា មានវិធីដោះស្រាយគឺសំខាន់ផ្លូវចិត្តហ្នឹងកុំអោយវាត្រុតត្រោមហើយកុំអោយវានេះយើងធ្វើមិនគេថាសម្រួលអារម្មណ៍ខ្លះដើម្បីអីដើម្បីនាំមកនូវសេចក្តីសុខហើយក៏មានការគិតខ្លីឲ្យសោះធ្វើយ៉ាងណាតស៊ូដល់ទីបញ្ចប់កុំអោយគិតខ្លីដូចជាប្អូនណាម្នាក់នោះអ្នកណាម្នាក់នោះអាចសម្រាប់ខ្លួនចងកសម្រាប់ខ្លួនហ្នឹងគឺជារឿងមួយដែលយើងលើកឡើងហើយអូខេឥឡូវមកជួបប្អូនតោវាងជឿងដើម្បីរាយការណ៍ចាំគុណចាស់ សម្រិនចំក្រោយគេឥឡូវបងអូនយើងអត់ថាថិចថិចតោបងជើងតោបងជើងមានអីរាយការណ៍អំពីស្ថានភាព នៅតំបន់បងអូនបងអូនរស់នៅនោះតើប្រហែលថ្ងៃឃើញបងអូនឡាយមួយថាអឺអ្នកដែលបានគប់កំណត់ថ្ងៃគេគេខុងគេហៅថាចត្តាល័យស័ក14ថ្ងៃគ្រប់គ្រាន់ហើយហេតុអីក៏បញ្ជូនទៅនៅកន្លែងផ្សេងវិញ មិនមិនបញ្ជូនមកឲ្យដល់ផ្ទះសម្បែងរបស់គាត់តើបងអូនមានឃើញការខ្វះខាតអីត្រង់ចំណុចហ្នឹងដែរទេបងបាទអឺជាបឋមនឹងសូមនមស្ការចំពោះប្រជុំ3នេះប្រណិតតែនឹងសូមអឺអង្គមគ្រូនឹងពីព្រះអង្គនឹងសូមជម្រាបសួរបងប្អូនអស់គ្នាដែលកំពុងតែតាមដានការ live ផ្សាយរបស់ទូរទស្សន៍ KKCC នឹងដោយសេចក្តីគោរពបាទបាទអឺករណីដែលនៅ បងប្អូននឹងឥឡូវនឹងឥឡូវបានធូរស្រាលហើយឥឡូវនឹងគឺថាបច្ចុប្បន្ននឹងរដ្ឋាភិបាលនឹងគេបានបើកច្រកហើយបើកច្រកឲ្យយើងនឹងបានសេរីភាពបាននឹងបានសេរីភាពបានសេរីភាពពេញលេញណាគឺថាបើកថ្ងៃនឹងហ្នឹងគឺថាថ្ងៃនឹងប្រហែលជាបើកបាទបើកបានប្រហែលជាមួយម៉ោងជាងណាបាទថ្ងៃនឹងគឺថាគេបើកឲ្យសេរីភាពហើយនឹងណាដែលទូធ្វើចាត់តាលេសាសហ្នឹង20ថ្ងៃជាងហ្នឹងឥឡូវហ្នឹងគេក៏ឡើងជូនមកតេះអស់ហើយបាទថា បាទជូនហើយប្រយអស់រោគគេទៅព្យាបាលហ្នឹងគឺថាគេបានជូនមកតែភាកច្រើនណាភាកច្រើនគេជូនមកតែអស់បាទហ្នឹងហើយនឹងពុកបងលើហ្នឹងបានបន្តនឹងគឺថាអូនគ្រូអូនបន្តនឹងគឺថាមានសិទ្ធិសេរីភាពឯងគឺថាគេជប់បាត់គិតទុបអីយើងអាចនឹងបាទព្រោះបាត់គិតជាង24 25ថ្ងៃហើយឥឡូវនឹងគឺថាបានដំណឹងឥឡូវគេបើកច្រកបើកអីចឹងឥឡូវវាបានវាសុបាយចិត្តហើយវា ធូរខ្លួនបាទបាទទោះខ្លួនហ្នឹងបានបងប្អូនយើងទាំងអស់តែនៅភូមិស្រុកជាងហ្នឹងដែលធ្វើចតលិសាសហ្នឹងឥឡូវគេបានមកតាស់ទាំងអស់គ្នាហើយឥឡូវយើងថាធូរសบายចិត្តបានជំងឺហ្នឹងគឺថាវាសัตว์នៅក្នុងភូមិអូនហ្នឹងគឺថាបាទបានធូរធូរសบายអស់ហើយបាទគ្រូឥឡូវហ្នឹងគេលេងអស់អញ្ចឹងទៅអាគោក្របីក៏បានមកស៊ីដែរហ៎បាទ ចំណាហ្នឹងគ្រូឥឡូវហ្នឹងគឺថាគេបានមកតាហ្នឹងគេបានតែរក្សាទ្រព្យសម្បត្តិរបស់គេហើយនឹងបានតែរក្សាទ្រព្យសម្បត្តិហ្នឹងរដូវហ្នឹងគឺថានឹងគេក៏អស់ចុះពូចចុះអីធ្វើស្រែបន្តអញ្ចឹងឥឡូវធ្វើស្រាលសบายចិត្តពូក៏អញ្ចឹងជ្រត់កាត់ឲ្យអស់នៅបាទឥឡូវហ្នឹងជ្រត់មិនស្ដាច់ឲ្យគ្រូគេកំពុងតែចុះពូចហ្នឹងប្រុសជាថ្មីហ្នឹងអូខេអញ្ចឹងដែលថាប្រហែលថ្ងៃមុនដែលថាត្រូវជ្រុលកាត់ហើយប៉ុន្តែអត់បានទៅកាត់ ស្រូវកាត់អីហ្នឹងឥឡូវបាទធ្វើឲ្យអស់ហើយបាទនឹងគេជ្រូតអោយប៉ុន្តែវាវាផលរបស់យើងហ្នឹងវាមិនបានណាវាថាវាបានតែជា30 40%ហ្នឹងទេព្រោះមិនបានដូចបន្តដៃយើងម្ចាស់យើងណាព្រោះយើងពឹងគេគឺថាពឹងគេទាំងអស់ពឹងគេឲ្យគេធ្វើឲ្យទាំងអស់ជាងទៅទី1ទី2ទៅស្រូវយើងហ្នឹងវាទុំដល់កាច់កប់ដូច្នេះទៅវាផលហ្នឹងវាមិនសូវបានដូចជាងទុំកាច់ស្រូវជ្រូកបាទឥឡូវនឹងបាន សិទ្ធិសេរីភាពសบายចិត្តហើយអូនសบายចិត្តមែនទែនព្រោះបានការបើកច្រកអញ្ចឹងបានឃើញបងប្អូនទាំងអស់ភូមិស្រុកជើងមកជួបជុំគ្នាអញ្ចឹងទូសบายពីការរូបពីអីអញ្ចឹងយើងសេចជួបជុំគ្នាសบายការពិតសบายមែនទេអូខេណែសបាយមុននឹងសបាយក៏ត្រូវគិតប្រយ័ត្នប្រយែងផងគឺថាពេលខ្លះកុំអាលជួបជុំគ្នាប្រាប់គាត់ផងណាកុំអាលផឹកស៊ីអ៊ូអអីកុំអាលអីនឹងចាំមើលស្ថានភាពស្រួលបួសិន ហើយអារឿងរោគហ្នឹងវាមិនមែនមើលវាមិនឃើញទេណាជនអីបើនៅមានអាណាម្នាក់អាចមានទៀតបន្តទៅទៀតអាចមានពីដើរបន្តទៀតគេហៅថា data ហ្នឹងគឺខ្លាំងណាស់ណា COVID data ហ្នឹងវាអាចឆ្លងគ្នាលឿនណាស់ដូច្នេះសូមបងប្អូនយើងមេត្តាកំអាលសបាយពេកអីនៅផ្ទះសិននោះមកផ្ទះស្ងាត់ស្ងាត់សិនដើម្បីរក្សាសុខភាព សុខភាពខ្លួនឯងឲ្យបានល្អសិនណាអូខេ កណាហ្នឹងគ្រូអូខេអរគុណណាស់បងអូនតបងជឿឲ្យបានរាយការណ៍អំពីភាពសบายរីករាយក្នុងការបើកឲ្យអបជាប្រដ្ឋបានមកផ្ទះមកសម្បែងថែសារតសម្បត្តិហ្នឹងគឺជារឿងមួយល្អគួរឲ្យចូលរួមត្រេកអរណាឡើយមកជួបគុណចាស់សំរិនគឹមសំរិនបើតាមមើលឃើញអំពីការស្ដាប់រាយការណ៍បងអូនយើងទាំង3ខាងលើខាងក្រខាងលើនេះបានរាយការណ៍8ឡើយគុណ គុណចាស់មានអីដើម្បីឆ្លើយតបក្នុងការលើកទឹកចិត្តឲ្យបងប្អូនយើងទាំងពីរហ្នឹងទាំង3នាក់ហ្នឹងតើគាត់ធ្វើការប្រឈមមុខអឺទាំងការខ្វះខាតទាំងការគ្រប់ទិសសម្បនមកបាញ់ព្រួយតែម្នាក់ឯងអញ្ចឹងគុណចាស់មានការលើកទឹកចិត្តយ៉ាងណាដែរហើយជាជាបឋមសូមនមស្ការចំពោះតាគួរសម្រាប់សម្រួលដោយគោរព នឹងសុំសួរសុខទុក្ខដល់វាកមិនដែលវាកមិនប្រចាំរាល់ទឹកអឺខ្ញុំកណាជាដល់អឺតាមនេះនឹងក្នុងអឺពូន3លើកឡើងឃើញបានទៅគេហៅថាកន្លែងនោះក្បែរខ្ញុំកណាហ្នឹងគឺទៅវាងជើងហ្នឹងថ្ងៃមិនអឺពីហើយម៉ោងមិញហ្នឹងគឺគេបើកច្រកតាមដែលខ្ញុំកណាដឹងគឺថា អនុអាតំបន់ព្រៃនគរហ្នឹងកន្លែងខ្លះហ្នឹងគឺត្រូវ F0 អា F0 ហ្នឹងគឺច្រើនគ្រួសារមិនយកទៅចាត់តលេសោះបានន័យថានូរ៉ៃអុយដើរអុយអញ្ចឹងទៅឆ្លងតែឆ្លងអញ្ចឹងទៅបានន័យថាបន្ទីពេទ្យជាច្រើនវាវាពេញអស់ហើយវាពេញអស់ហើយ អត់ដូចជាបងតួវាងជើងនិយាយនិយាយមិញហ្នឹងគឺគេគេដោះលែងមកអាហ្នឹងជាការធូរស្រាលធូរស្រាលច្រើនហើយចំពោះចំណបាត់ប៉ុន្តែដែលញាតញោមនៅបញ្យងព្រៃនគរដងណាយលងអាងអីហ្នឹងនៅនៅបាត់ច្រកឡើយហើយការខ្វះខាតនោះនៅច្រើនដូចជាខ្ញុំកណាពីយប់មិញហ្នឹងថាស្វែងរកជំនួយ30គ្រួសារដែលមិនធ្លាប់មានការជំនួយផង តែក្នុងនោះគ្រួសារខ្លះគាត់គាត់អស់លុយគាត់អស់លុយច្រាំង 2k 3k ហ្នឹងគឺគាត់គ្មានការងារឲ្យប្រើប្រាស់អត្តខិតហើយអឺលែងការជឿចាប់បំផិតគឺវីដេអូមួយដែលបងអូនខែនោះបងខែគាត់ឡាយគេចែកតែគេនោះគេហៅឈ្មោះខ្មែរយើងឈរមើលតាមកមើលវីដេអូហ្នឹងគេហៅចុកចាប់គេហៅមិនគួរណា នៅនៅជាមួយគ្នាអញ្ចឹងហើយដល់គេគេគេពងើយកន្តើយគេចែកយើងនៅដូចជាកូនកំប្រែអញ្ចឹងណាតាមពើយើងនៅក្នុងរត់ហ្នឹងយើងនៅហ្នឹងយើងទៅទៅនេះតិចខ្ញុំកណាធ្លាប់ជំនួយអញ្ចឹងមិនថាយល់មិនថាខ្មែរទេនៅមករវែងនេះអញ្ចឹងទៅចែកគេទាំងអស់ទៅដល់ចំពោះគេឃើញឃើញអាណយក៏ធំខ្មែរក៏ឈោឈោមើលគេចែកអញ្ចឹងគេឡើងបញ្ជី អាណាខាងសឹកបរោះអឺសិចន់គេហ្នឹងគេឡើងបញ្ជាឲ្យដល់ធូនហ្នឹងតំបន់ហ្នឹងគេហៅទៅហៅទៅយួនកញ្ញាគេដល់យើងក៏ដូចជាដែងប្អូនយើងខែនេះហ្នឹង10តឹង10តឹងអាត្រែភីហ្នឹងអាឡានភីហ្នឹងជំនួយអំណោយហ្នឹង10តឹង10តូនណា10តូនណាមិនទេហៅទៅឈ្មោះគេពួកអូនខាយតាឡាយយើងឃើញខ្លួនឯងចាឈោមើលអញ្ចឹង មើលខំមើលហើយអាវីដេអូហ្នឹងមើលដល់ប្រហែលពុះមើលប្រហែលបែរទៅខ្ញុំកណាមើលឆែកមើលហ្នឹងបែរតិចកាអឺ50000 K 50000 K វីដេអូគេមើលអាវីដេអូកលេតែមិនតែយើងឃើញអាណយតធំចំពោះខ្មែរយើងនឹងការពុតខ្មែរក្រមយើងវិញចឹងប៉ុន្តែមិនគួរណាដល់វាចែកអត់យើងរើទៅគ្នាគេជែកគេតែយើង យើងក៏នាំផលរដ្ឋមួយដែរនោះនឹងនឹងដែរគេហៅថាគ្មានឈ្មោះក្រៅវិញជាអូកណាឃើញទៅវាចុកចាប់ហើយដល់ដំណឹងតិចបងជឿអានឹងធូរស្រាលហើយបើខូចខាតចរន្តណាវាស្រែនោះក្នុងភូមិមិនបានចេញផងអាស្រោទុំនឹងពឹងគេធ្វើនោះវាផលយើងបានហ្មងនោះទៅ30 40%នោះពួកខាតពួកខាតចរន្ត ហើយអាណយតាធំដែលឃើញឃើញស្លាប់ដល់ដល់ដាក់ក្នុងអាធុងអាអាកុងតឺន័រហើយផ្អាប់ផ្អាប់ទឹកកកបានន័យថាបន្លៃសពមិនតាន់គូខលើគ្នាកណាវាគេដាក់ក្នុងអាអានេះនឹងទៅគេដាក់ទឹកកកដើម្បីទុកក្រោយបន្លៃក្រោយមកទីពិឆាគេនឹងបន្លៃវាមិនសពវាមិនមិនដោះស្រាយមិនតាន់ កណាមិនប្រន់ណាខ្ញុំកណាសុំរួមប៉ុណ្ណឹងទៅចាប់អូខេណាអរគុណអ្នកគាត់ចាស់ដែលបានរៀបរាប់អំពីស្ថានភាពកូវីដទុកលំបាកប្រជាពលរដ្ឋហ្នឹងគឺថាយើងឃើញនៅភ្នែកហ្នឹងគឺថាស្ទើរតែមិនហ៊ានមើលហ្នឹងហើយឥឡូវគាត់ចាស់អរគុណអញ្ចឹងមកជួបប្អូនគឿងសាជាថ្មីជុំទី2ដើម្បីសាកសួរបន្តទៀតថា ក្នុងស្ថានភាពបែបហ្នឹងយើងគួរតែសម្រួលឲ្យពួកគាត់យ៉ាងណាដូចជាដោះស្រាយមិនតន់ក្នុងសភាពដូចជាយើងវេលវេអីមិនតន់អញ្ចឹងតើកម្រោងក្នុងប្អូនហើយក្រោយបើសិនជាគេបានបើកឲ្យហើយអញ្ចឹងយើងអាចចាត់ចែងរបៀបណាដើម្បីឲ្យបានដំណើរភាពឲ្យបានស្មើទៅពីព្រោះគិតថាយើងមិនមែនជាអ្នកមានលុយអីរហូតដល់រាប់លានដូចជារដ្ឋរបស់គេទេ គេហៅថាដោះស្រាយនេះគេហៅថាដោះស្រាយបឋមដោះស្រាយបឋមហ្នឹងបានន័យថាបានមកចប់បានអ្នកមកមកចំអែតនេះ បានអ្នកបន្តិចតិចដើម្បីរំដោះឲ្យផុតពីការអត់ឃ្លានតែប៉ុណ្្នឹងឯងអត់មានសម្បូរចែកគ្នារហូតដល់រាប់លានពាន់អីទេដូច្នេះបងអូនមាន សង្ឃឹមថានឹងអាចជួយពួកគាត់ដល់កម្រិតណាដែរបងអូនបងគ្រឿងបាទលោកគ្រូអឺ ខ្ញុំកណាក៏ជួយនឹងយើងយើងនិយាយព្រះបាននេះថាចាប់ដើមមុនដំបូងហ្នឹងអារៀបចំរំគម្រោងឡើងថាជួយនឹងជួយដល់បងប្អូនណាគាត់ខ្វះខាតខ្វះខាតតឹងមិនផែនការជីវភាពដោះស្រាយមិនរួចអានឹងមិនយើងជួយជួយគាត់ហើយដូច្នេះដល់ពេលទៅ Facebook របស់ខ្ញុំកណាយើងល្បីពីដើមតាមមកបងប្អូនគាត់មហាចំច្រើនណាសិនអ្នកតាមដានដល់ឡើងដល់ 9k ណោះដូច្នេះគាត់ឃើញជួយយើងពីណាតែសុំអំណោយសុំសុំមកកាត់មកសុំជើងផលមកសុំអីចឹងណា ដូច្នេះអឺម្ល៉េះណាយើងជួយបណ្ណាក៏ទុកបណ្ណាក៏ពិបាកមួយដែរហើយដល់ពេលយើងនឹកឃើញថារដូវកាល Covid ហ្នឹងគឺរងទុកប៉ះពាល់ប៉ះពាល់ទាំងអស់គ្នាចប់សម្រាប់ការងារចប់ទាំងអស់គ្នាគេបាត់កន្ទប់បាត់ទាំងអស់គ្នាដូច្នេះបើសិនថាអ្នកដែលមានគេមានបើគេមានមាសអូខេมันអាចចូលលុកបានទៅទីរដូវ Covid ហ្នឹងបើនិយាយរួមមកអង្គមកកំប៉ុងមានតម្លៃជាងមាសមកបាត់វិជាទៅណាឥឡូវយើងនិយាយរួមមកដូច្នេះរឿងជួយពួកគាត់នឹងជួយបានទៅទុំថា អង្ករឬមួយមីអញ្ចឹងដើម្បីឲ្យពួកគាត់នឹងរួចក្នុងរដូវគេទប់ស្កាត់5 10ថ្ងៃមុនដំបូងថា5 10ថ្ងៃទេរួចទៅយើងជួយជំរុញនឹង5 10ថ្ងៃរួចទៅពេលករណីឆ្លងនោះបន្តទៀតគេបាត់5 10ថ្ងៃទៀតអញ្ចឹងណា5 10ថ្ងៃហើយ5 10ថ្ងៃទៀតដល់ពេលវេលាដែលពេលគេបាត់កន្ទុកនោះបើនិយាយរួមព្រេងខហ្នឹងគឺ3ខែចិត្តជួយទាំង4ខែបើរបស់យើងនោះ2ខែជាងជួយទាំង3ខែអានឹងញ៉ែរំហើយដូចគ្នាដល់ពេលយើងជួយអញ្ចឹង មកតឹងយើងមកមិនដឹងថាជួយទៅខាងណានៅខាងណាខាងណាគេអត់ខាងណាគេចង់បានបានពេកណាដូច្នេះបាទហ្នឹងដូចដូច្នេះលើហ្នឹងគឺចាំមើលមើលពេលហ្នឹងដល់ថ្ងៃទី15បើសិនអឺធនាគារគេធ្វើការហើយនឹងខ្ញុំកណាជិះទៅ10លុយបានហ្នឹងយើងមើលកន្លែងណាដែលអឺខ្វះបន្តហ្នឹងយើងអាចជួយបន្តទៀតដល់នឹងកន្លែងប៉ុន្តែសំខាន់នឹងបងប្អូនគាត់នៅខ្មែរក្រមរងថ្ងៃហ្នឹងគាត់ចង់បានតែមកកន្លែងថាគាត់ចង់បានទូរស័ព្ទ ពីព្រោះគាត់ថាបើសិនកូវីដករណីនៅទប់ស្កាត់នៅបាត់ចឹងទៀតគាត់ចង់បានទទួលស្រុកគាត់ចេះថាសួរថាមានវិធីណាសុំទទួលស្រុកបានទេវិធីណាសុំទទួលស្រុកបានសំខាន់បំផុតនឹងគាត់ចង់បានទទួលស្រុកច្រើនជាងនៅរដូវកូវីដហ្នឹងហើយដែលខ្ញុំកណាប្រាប់ទៅពួកគាត់ទាំងអស់ហ្នឹងដោយថាគាត់ទៅចាក់វ៉ាក់សាំងចឹងដែរហើយ5ទៅដល់បងប្អូនយើងរឿងចាក់វ៉ាក់សាំងហ្នឹងយើងពិនិត្យឈ្មោះវ៉ាក់សាំងហ្នឹងឲ្យច្បាស់ហើយនឹងដែលกระดาษគេឲ្យវ៉ាក់សាំងចាក់វ៉ាក់សាំងលើគេឲ្យกระดาษមកនេះយើងត្រូវតែរក្សាទុកអឺ 3ខែដល់6ខែបើកុំយើងបាត់បង់กระดาษហ្នឹងបើលោកយើងមានប៉ះផលសុខភាពពីដល់ថ្ងៃក្រោយហ្នឹងយើងមានកระดาษហ្នឹងវាបញ្ចាក់ចេញបញ្ជាក់ថានឹងវ៉ាក់សាំងនឹងមានថាសមត្ថភាពមិនមិនទីណាដូច្នេះយើងត្រូវទទួលប្រដាមបងប្អូនច្បាស់ថាត្រូវទុកអរិញក្រាស់ទៅចាក់វ៉ាក់សាំងណាកុំឲ្យយើងចោលណាដូច្នេះខ្លះតោគាត់ថាខ្លះតោលោកគាត់គាត់មិនដឹងគាត់ទៅចាក់បានពីជិលហើយចឹងគាត់ចោលប្រដាគាត់មិនបញ្ហាណាដូច្នេះយើងត្រូវទុក10អឺរក្សាទុក3ខែដល់6ខែចាំមើលសុខភាពយើងដល់ថ្ងៃក្រោយណា5ទៅបងប្អូនទៅប៉ណ្ណឹងអរគុណអរគុណ ដូច្នេះដោយបងអូនគឿងបានរៀបរាប់ចឹងថាសំខាន់ណាស់ឯងក្រាស់ហ្នឹងពីព្រោះយើងអាចជាសាក់សៃថាយើងចាក់បានម្ដងពីរដងចឹងណាហើយវាជាជាការបញ្ជាក់អំពីសាក់សៃផងយើងផងដែរដូច្នេះសូមមេត្តាកុំកុំចោលក្រាស់ហ្នឹងបងអូនគឿងនឹកឃើញថាតើយើងរៀបចំយ៉ាងណាដើម្បីឲ្យគាត់ពេលដែលគាត់មក ទៅផ្ទះវិញតើយើងមានវិធីគាត់សង្ឃឹមថាមានអ្នកណាជួយឧទាហរណ៍ថ្លៃថ្លៃផ្លូវថ្លៃសហុយឡានឧទាហរណ៍បើសិនគេបើកអញ្ចឹងណាតើយើងអាចមិនអាចជួយកាត់កើតទេរឿងសហុយរឿងអីជួយមិនបានទេច្រើនពេកអាអារឿងសហុយឡាននឹងជួយមិនបានទេលោកគ្រូឲ្យវាប្រុសសហុយឡានជួយនឹងយើងពីប្រុសយើងបងប្អូនរណានឹងបានថា តិចដូចយើងនិយាយរឿងទីថាមួយចំណែកកាពះហ្នឹងយើងជួយបានដល់ពេលរឿងសុខហើយឡានហ្នឹងជួយបានដែរដល់អត់ដល់ហ្នឹងថាថ្ងៃមុនហ្នឹងខ្ញុំបណ្ណាមើលឃើញកន្លែងដែលអឺគាត់មានកូនទូចាកូនគាត់ប្រហែលជា8ខែដល់4ខែខ្ញុំថា4ខែចុះអានឹងគាត់តែដើមដល់ពេលគាត់ហ្នឹងគាត់គាត់អត់មានទឹកដោះទេដូច្នេះគាត់មានចតទឹកបាយហ្នឹងឲ្យគាត់ឲ្យកូនគាត់បោផងចឹងមកទៅគាត់ទៅទិញអីទឹកដោះគោកំប៉ុងហ្នឹងយកមកឲ្យកូនគាត់បោផងការណីហ្នឹងនៃរឿងខ្ញុំថាពេលយើងជួយ ពេលយើងជួយបានប្រហែលជា4 5គ្រួសារដែលគិតកំសត់ត្រល់មែនទែនហ្នឹងណាែដល់ពេលយើងផងអត់ដឹង Facebook ទៅបងប្អូនខ្លះក៏សុំបន្តទៀតអានឹងច្បាស់ណាដូច្នេះឥឡូវនិយាយរួមមកគឺជួយបងប្អូននឹងបានតាមមកករណីថាឆ្អែតមកកប៉ះដើម្បីយើងអុយប៉ាត់គឺដល់ COVID តែរឿងដែលសុយឡានហ្នឹងយើងចាំមើលមកយើងរកវិធីណាដែលច្បាប់គេកាត់ចេញហ្មងហ្នឹង គេឲ្យប្រេងកឬមួយបិទយើងនឹងចោះទៅស្រុកយើងនឹងដោយវិធីណាអានឹងបងប្អូនយើងគ្រាន់តែប្រាប់ចឹងទេថាពេលចំណាយជនសោះហុយឡាននឹងបែរជាធំរួចអត់គ្រូបើអត់បានបងគ្រឿងមិនសួរមានដឹងអំពីស្ថានភាពខ្មែរក្រមយើងនៅតំបន់ដែលគេបានថ្ងៃមុនឃើញវីដេអូមួយដែលគេដណ្ដើមបាយដណ្ដើមទឹកអីហ្នឹងរហូតដល់អ្នកចែកនេះសន្លប់ហ្នឹងបងអូនមានការដឹងថានៅតំបន់ណាដែរតំបន់ហ្នឹងគឺតំបន់នៅបញ្យងអាទី8គេហៅទី8ចិត្តទេសក្តានិកគេហៅយ៉ាជាងបញ្យងយ៉ាជាង នៅកន្លែងហ្នឹងបាទពីព្រោះអឺអឺដែលខ្ញុំកណាចាត់ទៅសួរដែលកាត់ដូរជាប់នៅកន្លែងហ្នឹងគាត់និយាយច្បាស់មកថាបើសិនយើងមិនចាញ់មិនមិនចាប់ទេយើងគឺបែរគឺយើងអត់បាយពីព្រោះទី1ទី1គេគេក៏មិនมันมันបានសរុបច្បាស់ថាករណីឆ្លងនៅក្នុងនោះប្រហែលពីព្រោះមានអ្នកចេញចូលចេញចូលដល់រាល់ថ្ងៃអញ្ចឹងណាដូច្នេះថាទៅនេះថាក្នុងនោះគេថាចំនួនថាអឺគេកំពុងមកធ្វើបាយហ្នឹងបានផែជាមកប្រន់អបអញ្ចឹងទៅដូច្នេះដល់ពេល ប្រហែលជាម៉ោង4ដល់ម៉ោង10នឹងចូលថែម500ណាទៀតដល់ពេលមកប្រន់មកប្រន់គាត់បាយនឹងចូលចូលមកនឹង500ណាក្រោយនេះគេខ្ញុំចឹងហ្នឹងចូលទៅចូលដល់ដើមដូច្នេះអានេះអានេះគេថាចេញមិនមិនមិនអានេះគេហ្នឹងហើយមិនសប់ហ្នឹងហើយដូចថាវាឡើងបញ្ជីមិនអត់ឆ្មោះចឹងវាឡើងបញ្ជីមិនអត់ឆ្មោះមិនមានករណីដែលទទួលតូនដើមចឹងតូនដើមបាយដើមវិញនៅកន្លែងហ្នឹងចឹងតំបន់ហ្នឹងមានខ្មែរយើងសម្បូរដែរ ខ្មែរនៅក្នុងរបស់ហ្នឹងដូចបើនិយាយនៅរឿងចាំបិណ្ឌនៅលេងតលេងបិណ្ឌយើងនោះគឺខ្មែរសត្វឲ្យលោកគ្រូគឺខ្មែរតែសំលេងសត្វដូចតូននឹងខ្មែរដែរតាដល់ពេលប្រកាសនិយាយយួនបងមួយថាដូចតូននឹងខ្មែរតានៅកន្លែងហ្នឹងនោះសួរស្រែចែកចាច់ពេញខ្មែរយ៉ាងណាណាមានមានខ្មែរបាទលោកគ្រូហ្នឹងហើយហើយហើយដល់ពេលបងប្អូនណានិយាយនៅរឿងបងប្អូនក៏ទូចិត្តទៅសាក់មកពេលព្រឹកមិញហ្នឹងឃើញក៏បងប្អូនទៅហ្នឹងឃើញក៏ចេញមកខ្លះខ្លះដែរខ្លះមានខ្លះតោខ្លះមកខ្លះតោខ្លះមកនឹងនៅកន្លែងណា ខាងតឹងអីចឹងហើយនៅខាងបឹងកាដែលឃើញហ្នឹងហើយនៅខាងក្រុងងាងឃើញត្រូវឃើញមកឃើញត្រូវឃើញមកនៅកន្លែងហ្នឹងបើយើងនឹងច្រើនគេមកប្រេងក្រហ្នឹងគឺដូចមិនសូវមានតែខ្មែរយើងគាត់ពីប្រុសគាត់នៅប្រេងក្រហ្នឹងគាត់នៅចប់ទៅមកកន្លែងមកកន្លែងគាត់នៅលេងណាគាត់នៅទៅមកកន្លែងគាត់មានតែប៉ុន្តែករណីបងប្អូនឃើញខ្មែរយើងបងឡើង Facebook ហ្នឹងគាត់ថាខ្មែរយើងនៅទឹកពន្យងច្រើនជាងគេនៅកន្លែងអូខេបាទដែលអរគុណណាបងជឿមកជួបបងបងអូនសារ៉ាត់បន្តទៀតអឺ ស្ថានភាពហ្នឹងវាគួរតែនិយាយពីធរវិញតើយើងមានធរអីដែលថាសម្រួលឲ្យគាត់ព្រោះនេះធ្លាប់បួសរៀនតើក្នុងក្នុងនាមយើងជាអ្នកពុទ្ធសាសនិកជនគួរតែសង្គ្រោះគ្នាបែបណាដើម្បីកាត់បន្ថយភាពតានតឹងកុំអោយគាត់ខឹងសម្បាដល់យើងតែចែកចាយស្អាតដូចយើងអ្នកសម្បូរលុយដូចជាអ្នកបានទទួលលុយមករាប់លានណាណា តាមពិតបានតិចតួចទេភ្ញៀវដែលបានអញ្ជើញមកពីក្រៅប្រទេសហ្នឹងបានចែកចាយឲ្យបងអូនគ្រឿងហើយនិងបងអូនយើងខាយហ្នឹងតាមតិចតួចហើយបងអូនមិនបានទទួលដំណោយ ពីគេខ្លះដែរតែបងអូនណាចំពោះការទទួលអំណោយនេះគឺខ្ញុំកណាគឺបានទទួលដែរប៉ុន្តែទទួលវាមិនបានច្រើនទេគ្រប់គ្រាន់តែថាគ្រប់អឺចិញ្ចឹមជីវិតបានរាល់ថ្ងៃអឺបើនិយាយអំពីផ្លូវធម៌ គឺបច្ចុប្បន្នគឺបងប្អូនមានតែខំអប់រំផ្លូវចិត្តរបស់យើងនេះឲ្យល្អប្រសើរគឺមួយទៀតគឺដើម្បីថែរក្សាសុខភាពរបស់យើងហើយយើងកុំភ័យខ្លាចតក់ស្លុតរហូតដល់យើងបាត់បង់ស្មារតីបាត់សតិលែងគិតអំពីសុខភាពព្រោះអីសុខភាពវាជាចម្បងអរោគយៈបរមាលាភាលៀបគឺការមិនមានរោគគឺយ៉ាងក្រៃលែងហេតុដូច្នោះអឺទោះបីយើងអឺរស់នៅក្នុង តំបន់ដែលឆ្លង Covid នេះច្រើនក្តីប៉ុន្តែយើងក៏បាក់ទឹកចិត្តប្រអីជីវិតបើដឹងថាថ្ងៃស្អែកនេះយើងត្រូវស្លាប់ថ្ងៃនេះក៏យើងត្រូវមានក្តីសង្ឃឹមដែរអាក្តីសង្ឃឹមវាត្រូវជាប់ជាមួយនឹងជីវិតរបស់យើងជានិច្ចហើយដូច្នេះបើយើងអស់ក្តីសង្ឃឹមហ្នឹងគឺយើងមិនអាចរកតទៅទៀតបានដែរសូម្បីតែជនជាតិវៀតណាមហ្នឹងគេធ្លាប់ខលមកសួរសន្ទុបកណាហ្នឹងគេប្រាប់ដែរគេថាធ្វើយ៉ាងម៉េចធ្វើទៅដើម្បីរក្សាជីវិតឲ្យបានរក្សាសុខភាពឲ្យល្អកុំឲ្យឆ្លងជំងឺរហូតដល់ ធ្វើអីឡើងកើតអាហ្នឹងมันអាចរលុយมันអាចរកប្រាក់អីបានទេអាហ្នឹងគឺសំខាន់បំផុតគឺបងប្អូនត្រូវតែអប់រំផ្លូវចិត្តរបស់យើងនឹងធ្វើយ៉ាងម៉េចរក្សាសុខភាពរបស់យើងនេះឲ្យបានល្អប្រសើរយើងមានជីវិតរស់នៅហើយថ្ងៃក្រោយអស់ Covid ទើបយើងអាចរកអាលុយកាក់នេះមកវិញបានហើយមួយទៀតចំពោះអំណោយឥឡូវក៏គេអឺបានឲ្យយើងខ្លះដែរហើយមួយតំបន់មួយកន្លែងម្នាក់800អញ្ចឹងយើងក៏អាចគ្រប់ចិញ្ចឹមជីវិតបានមួយគ្រា ហើយយើងកន្លែងណាដែលយើងអាចទទួលទាំងគ្រប់រសបានហើយយើងទទួលតាមមានតាមបានប៉ុណ្ណឹងទៅហើយបើឲ្យពឹងដល់ខាងខ្មែរកម្ពុជាក្រមឬក៏បងថៃគ្រឿងឲ្យជួយទាំងអស់ក្នុងមួយប្រទេសនេះគឺมันអាចជួយបានទេព្រោះអីស្ថិតិខ្មែរក្រមយើងច្រើនមែនទែនរាប់លានអ្នកមិនមែនតិចទេហេតុដូច្នោះអាប្រាក់ជំនួយដែលទទួលបាននេះត្រឹមតែមួយភាគរយតូចតែប៉ុណ្ណោះសម្រាប់ជួយដល់បងប្អូនដែលគាត់ខ្វះខាតដែលมันអាចគ្មានអ្វីអាចគ្រប់គងជីវភាពដែលកំពុងរងទុក្ខនេះបាន ចំពោះបងប្អូនណាដែលគាត់គ្រប់គ្រាន់នឹងសម្រាប់ហូបជុកបុកទៅពីបានហើយនេះបងប្អូនគួរតែអនុគ្រោះហើយយើងខំថែរក្សាសុខភាពទទួលយកប៉ុណ្្នឹងចុះហើយយើងកុំហៅចង់បានតទៅទៀតអាណិតទៅដល់អ្នកដែលគេអត់ឃ្លានចំពោះរឿងជីវិតពេលហ្នឹងសំបីតែប្រសង់បច្ចុប្បន្ននេះក៏ជួបទុកលំបាកដែរមិនមែនថាជរាវាសទេពេលហ្នឹងតែតែប្រសក់នេះអត់បាយហើយប្រសង់ពេលខ្លះក៏អាចអត់ចង្ហាន់បានដែរព្រោះអីប្រសក់គឺពឹងទៅលើអឺ ប្រសង់ពឹងទៅលើប្រសក់ហេតុដូច្នោះអញ្ចឹងយើងទាំងអស់គ្នាយើងរស់នៅជាមួយគ្នាអញ្ចឹងយើងសំខាន់គឺមានធរអាដើម្បីយើងអប់រំផ្លូវចិត្តរបស់ខ្លួនយើងផងដើម្បីយើងដាស់សតិអារម្មណ៍របស់យើងកុំឲ្យភ័យខ្លាចនឹងសេចក្តីស្លាប់នៅខាងមុខតែនិយាយថាមិនភ័យខ្លាចគឺមិនបានទេគ្រូព្រោះអីអាជំងឺនេះវាធ្វើឲ្យមនុស្សបាក់ទឹកចិត្តមានអ្នកខ្លះដល់ថ្នាក់សម្លាប់ខ្លួនមានអ្នកខ្លះទៅលែងគិតដល់ប្រព័ន្ធកូនទៅចោលផ្ទះចោលសម្បែងដើរទីណាត់ទីណេជាងរហូតគ្រប់បែបសពយ៉ាងនេះជាបញ្ហាដែល បងប្អូនបាក់ទឹកចិត្តហើយមួយទៀតចំពោះតាមបណ្ដាញសង្គមនេះមួយរយៈនេះមានឃើញជនជាតិតន្ត្រីខ្លះគេបំពុះបំផុលណាគេឲ្យខ្មែរយើងនេះដើម្បីធ្វើបាតកម្មទៅទៀមទាទៅស្រុកប៉ុន្តែនេះជារឿងមួយដែលបងប្អូនមិនគួរធ្វើទេព្រោះអីយើងធ្វើបន្ទុយឆ្លាស់អំពីច្បាប់ដែលគេចាញ់មេត្រាមកហើយគេមិនឲ្យយើងទៅណាទៅណៃបានអញ្ចឹងយើងបើសិនជាយើងបាតកម្មយើងទៀមទាបះបោទៅស្រុកពេលហ្នឹងយើងធ្វើ ខុសហើយវាអាចនឹងឆ្លងដល់ជំជំងឺនេះពាក់ព័ន្ធដល់យើងព្រោះយើងបាត់បង់ជីវិតហើយយើងនឹងបាត់អាលុយផាកទៀតណាផាករាប់លានអានេះវាជាបញ្ហាមួយដែលបងប្អូនកុំស្ដាប់តាមការឃោសនារបស់គេឥឡូវសំខាន់គឺបងប្អូនធ្វើយ៉ាងម៉េចយើងអត់មុតទ្រាំនៅទីនោះឧទាហរណ៍ថាយើងគ្រប់ហូប បាយមួយថ្ងៃ3ពេលអាចនឹងរស់បានបងប្អូនគួរតែដើរកន្លែងនោះរក្សាសុខភាពឲ្យដិតដល់ដើម្បីយើងរក្សាជីវិតរបស់យើងឲ្យបានហើយចាំយើងគិតទៅថ្ងៃខាងមុខទៀតអញ្ចឹងអាចជំងឺនេះវាមិនមែនថាកើតទេវានៅរាប់ឆ្នាំទេវានឹងបាត់ទៅបើសិនជាយើងចូលរួមក្នុងការថែរក្សាអនាម័យរក្សាសុខភាពរបស់យើងនេះឲ្យល្អប្រសើរទាំងអស់គ្នាតែបើយើងអឺឧទាហរណ៍ថាបងប្អូនបានជំនួយមក1លានបងប្អូនយកឲ្យ1លានបងប្អូនយកទៅប្រើប្រាស់ជាផ្លូវផ្សេងមិនទៅទិញស្បៀងទុក ឬក៏ទុកទុកចាយវាឃើញមួយរយៈនេះមានគេឲ្យអំណោយគ្រូតែពេលមែនទេយកទៅលេងលបែងវាយគីណាប់គ្នាវាយគីលបែងដល់ពេលអញ្ចឹងទៅគេចាប់ផាកអាមួយលានហ្នឹងខ្លាយទៅជា15លានអញ្ចឹងវាធ្វើធ្វើឡើងនេះជាបញ្ហាដែលមានបច្ចុប្បន្ននេះហើយដូច្នេះបងប្អូនបើសិនជាទទួលបានអំណោយនោះ700 800ឬក៏1លានកន្លះអីយើងទុកអំណោយនោះដើម្បីយើងទិញស្បៀងអាហារត្រៀមទុកដើម្បីចិញ្ចឹមកពះចិញ្ចឹមជីវិតរបស់យើងនេះឲ្យរស់ទៅថ្ងៃមុខយើងកុំយកប្រាក់កាក់ នេះយកទៅប្រើក្នុងលក្ខណៈដែលផ្លូវអបាយមុខណាធ្វើឲ្យបាត់បង់ទៅថ្ងៃខាងមុខទៀតអញ្ចឹងក្នុងន័យនេះគឺកណាចង់ប្រាប់ឲ្យបងប្អូនយើងទាំងអស់មានក្តីសង្ឃឹមទាំងអស់គ្នាមនុស្សយើងគឺបើកាលណាមានក្តីសង្ឃឹមនៅក្នុងខ្លួនហើយគឺយើងនឹងអាចសម្រេចគោលបំណងឬក៏អាចឆ្លងកាត់រាល់ឧបសគ្គបានទាំងអស់តែបើយើងបាត់ក្តីសង្ឃឹមហើយអានេះគឺពិបាកណាស់អានេះពាក្យចាស់លោកថាទោះបីថ្ងៃស្អែកស្លាប់ដឹងថាថ្ងៃស្អែកស្លាប់ក៏យើងត្រូវតែ មានសង្ឃឹមនៅថ្ងៃនេះបើដង្ហើមយើងនៅមានជាងយើងត្រូវតែមានសង្ឃឹមដើម្បីយើងយកជំនះលើឧបសគ្គយកជំនះលើក្តីទុក្ខដែលរារាំងយើងទាំងពួងហ្នឹងហើយកណាចូលរួមទៅប៉ុណ្ណឹងអរគុណណាស់អរគុណណាបងដែលបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋយើងបានល្អចំពោះធម៌ដែលសំខាន់គឺធម៌អត់ធ្មត់ខន្តីសេចក្តីអត់ធន់ហ្នឹងត្រូវតែមានកម្រិតខ្ពស់ហើយអឺវាធ្វើម៉េចក៏ដោយវាជួបស្ថានភាពបែបហ្នឹងយើងត្រូវតែតស៊ូទាំងអស់គ្នាអូខេ អរគុណណាស់អូនសម្រាប់ឥឡូវមកជួបអូនតោបងជឿអឺអូនមានការលើកទឹកចិត្តយ៉ាងណាដែរពេលដែលរួចផុតអំពីក្រែងតំបន់បងអូនហ្នឹងបានធូរស្បើយហើយបន្ទាប់នេះយើងលើកទឹកចិត្តយ៉ាងណាដើម្បីឲ្យគាត់ចេះប្រុងប្រយ័ត្នយ៉ាងម៉េចអឺចំណាយបងអូនមានការជួយយោបល់យ៉ាងណាដែរចុងក្រោយនេះបាទជាចុងក្រោយនេះបងអូនសូមលើកទឹកចិត្តបងប្អូនយើងទាំងអស់គ្នាទាំងនៅ បងប្អូនទាំងនៅព្រៃនគរនៅបន្ទយើងទាំងនៅនឹងភូមិខ្ញុំជាងដែរនៅផ្ទាល់នឹងការជាពិសេសហ្នឹងយើងរក្សានៅសុខភាពយើងទាំងអស់ហ្នឹងយើងសុំកុំមានការជួបជំនាញអញ្ចឹងណាុំមានការជួបជុំគ្នាយើងមានការយើងការពៀតការពៀជីផ្សេងយើងទូការពៀតការពៀបីកុំយើងការពៀដើម្បីយើងឲ្យផុតពីជំងឺរោគកាច់ចង្រៃទៅថ្ងៃក្រោយយើងបានសុខទាំងអស់គ្នានេះគុំបងប្អូនជាងនេះព្រោះគុំបងប្អូនហ្នឹងណាក់មកធ្វើចាប់ទៅសាសមកតាហ្នឹង ជាពិសេសហ្នឹងជាងក៏មិនចង់បានជួបជុំគ្នាដែរព្រោះយើងមានគេទឹកមកជាងយើងទៅមានទម្លាសគ្នាបន្តិចមានទូកានៅឆ្ងាយពីគ្នាតិចរដ្ឋាភិបាលគេថាមកឲ្យចោះមកជាងគេក៏មិនតន់ឲ្យណាត់ចោះមកគេក៏ឲ្យនៅនៅផ្ទះ4 5ថ្ងៃមកទឹកជាងដែរគេមិនឲ្យណាត់ដែលមុនហ្នឹងគេថាដើទៅនេះទៅនោះព្រៀបដាស់ជាងគេក៏មានច្បាប់គេឲ្យនៅផ្ទះជាងពេលជាមួយសប្តាហ៍ជាងណា បាទនៅនឹងនឹងភូមិអូនគេពេលហ្មងគេគេប្រដាមជិះដែរថាហ្មងនឹងហ្មងនៅផ្ទះសំបែងយើងគេរក្សាទ្រព្យសម្បត្តិយើងដែរតែយើងមិនមានសិទ្ធិដើចេញដោយសេរីថាយើងត្រូវនៅផ្ទះមួយសប្តាហ៍ជាងសិនតាមបំប្រាំដែលគេគេដាក់ចុះមកចឹងណាបាទនៅចុងដល់គូនោះបានអត់មានអីទេមានតែប៉ុណ្្នឹងគឺអូខេអរគុណបងប្អូនមកជួបគុណចាស់ម្ដងទៀតតើគុណចាស់មានការលើកទឹកចិត្តយ៉ាងម៉េចចុងក្រោយហ្នឹង ទាំងការទាំងផ្លូវចិត្តទាំងផ្លូវកាយទាំងអារម្មណ៍ទូទៅហ្នឹងតើគុណចាស់មានការលើកទឹកចិត្តយ៉ាងណានាទីចុងក្រោយដើម្បីដើម្បីជាការសំណងពរហើយលើកគេហៅអនុសាសន៍ចុងក្រោយគុណចាស់សូមនិមន្តណាក្នុងករណីនេះរឿងនឹងវត្តតងស្មៃប្រាស់នោះអឺតែនវាស្លែង ហ្នឹងហើយពេលវាស្រឡាញ់កាលហ្នឹងណាពេលវាស្រឡាញ់ដែរអឺពួកលេចជីវាហ្នឹងស្មៃហ្នឹងអឺងប់បានន័យថាពជារៀនងប់អស់នោះទៅនឹងនឹងរាជវាំងដែរកាលហ្នឹងបញ្ជូនឲ្យប៉ាន់ទូឡាស់ហ្នឹងណាប៉ាន់ទូឡាស់ហ្នឹងទុំមិនមិនប្រាស់គេហៅថាកណាហ្នឹងប៉ាន់ទូឡាហើយប៉ាន់ទូឡាស់កាលកាត់មិនតរត់ចេញបាត់អែនហ្នឹងណា អានឹងកាត់រៀនឲ្យកាត់មានស្និទ្ធអានឹងប្រាប់អាចភូមិសាហើយនឹងអឺគេហៅថាបងប្អូនគេហៅបងប្អូនថណាការទូរៀនពីអាចារ្យទីសាប្រមកជួបគ្នានោះតែអនុងពូតលែងកែងហ្នឹងអឺណាត់ជួបគ្នាហ្នឹងបីណាក់ណែធ្វើធ្វើបងប្អូនថណែមានប្រាប់អាចប្រសិទ្ធិកោសលហើយនឹងប្រាប់អាច ភូមិវិសាកាលនឹងកាលនឹងកាត់លោកក្មេងកាត់ទៅរៀនដើម្បីថារៀនចំណេះសម័យនោះមកគ្រប់ក្រងហ្នឹងហើយដល់ពេលកាត់មករៀនចប់កាត់មកហ្នឹងគឺសម្រាប់ពេលហ្នឹងក្នុងប្រទេសដែនប្រកាត់ហ្នឹងកើតកើតធូរភិចមានអសន្នរោគហ្នឹងដែរហើយងាប់ពជារាហ្នឹងគឺអស់ហើយចូលលើគ្នាហ្នឹងអារឿងប្រវត្តិហ្នឹងយើងហៅថារតនាសូត្រនោះហើយ ចាត់ដល់ប្រាំទូលាស់ហ្នឹងទូមិនប្រអងណាដើម្បីសង្គ្រោះមានថអីចឹងណាថមកសង្គ្រោះហ្នឹងទៅអើពឹងប្រាប់អាចពឹងវិសាមិននៅជួប្រអងប្រពុតនេះគឺទៅភាក្សាឲ្យប្របាទពឹងវិសាហ្នឹងភាក្សាទៅសុំមានប្របាទពឹងវិសាហ្នឹងគឺការប្រពុតលោកអាចយល់ចឹងណា អានឹងត្រូវត្រូវប្របាទភូមិសាត្រូវសុំការអនុញ្ញាតរបស់ប្រពុទ្ធសុំប្រយើងទៅប្រអង្គលោកខាងដើមលោកចាត់ប្រាអណនមកទេលោកប្រាប់រតនាសូត្រណាបានន័យថាផ្សាយមេតាថោះមេតាថោះចំពោះសពសัตว์ហ្នឹងមកពីព្រះអង្គរមើលមើលឃើញថាភាអាសន្នរោគកើតឡើងជាងសាក់សពកើតអាសុនយើងពួកអសុរកាយហ្នឹងមកទៀតណា វាមកបាននេះតាទុកចន់ទុកទៀតពួកសរកាយនោះក៏មកកលិនអាចចំហាយមនុស្សយើងចំហាយមនុស្សយើងហ្នឹងគឺពួកហ្នឹងមកបៀតបៀនទៀតនៅចន់យើងប្រអងរមើមើអញ្ចឹងទៅអាថនហ្នឹងគឺក្នុងន័យថាប្រសពផ្សាយឲ្យពួកសរកាយហ្នឹងច្រាស់ថ្លាឲ្យយល់ឲ្យកុំបៀតបៀនជុំណាបាទអានឹងលោក ប្រើរតនសូត្រនឹងបង្រៀនរតនសូត្រនឹងឲ្យអាណននឹងមកផ្សាយមិនមកតាមប្រវត្តិនេះគឺព្រះអង្គប្រាណននឹងសូត្រមកជុំដែនវាសឡៃហ្នឹងមកយប់ទៅភ្លឺមកយប់ទៅភ្លឺដល់ព្រឹកព្រឹកឡើងព្រះអង្គបានមិនមកប៉ុន្តែមុននឹងព្រះអង្គមិនមកគឺភ្លៀងមកមេធំបានន័យថាចម្រាស់សាក់សពដែលបន្លៃមិនអស់អញ្ចឹងតិចអាករណីនោះ ខ្ញុំកណាចង់និយាយតិចនោះព្រៀងក្រអញ្ចឹងដល់គេសាក់សពកន្លែងមិនត្រន់អញ្ចឹងទៅអឺហើយយើងប្រអប់ប្រអប់នឹងអាធុងកុងតឺន័រហ្នឹងប្រអប់នឹងការសម័យព្រះអង្គជាងដែរភ្លៀងចម្រាស់ពួកទេវតានឹងដឹងដឹងទឹកចិត្តព្រះអង្គនឹងមកសង្គ្រោះដែនវេស្លៃហ្នឹងគឺបង្អនភ្លៀងមេធំចម្រាស់រិញ្ញាសាក់សពនឹងចោះក្នុងក្នុងសិទ្ធិនឹងអស់ទៅកណាអោយច្រាស់ហ្នឹង បានព្រះអង្គមកក្រោយលោកសម្ដែងរតនសូត្រនឹងអឺគេហៅប្រសាទអយកាន់សិលអីចឹងណាបានន័យថាក្នុងនេះអយបោសាទនឹងកាន់សិល5អីចឹងអាណាក់ច្រាស់ខ្លាមានចឹងទៅវាផ្សាយមេត្តាក្នុងន័យថាផ្សាយមេត្តាអយពួកអាមនុស្សនឹងដឹងផងអយកាន់សិល5នឹងផង បានដែននឹងវាវាវល់ត្រឡប់មកប្រកប្រត់អីយ៉ាងណាមិញដូចជារោគគូវិញអញ្ចឹងក៏មកចង់និយាយថាបើណាក្លឹបបួហើយអើពីដែលទីថាជប់ជប់ចតល័យស័កហ្នឹងយើងអាចគង្កប់ក្នុងគ្រួសារហ្នឹងយើងធ្វើថយអញ្ចឹងសមាធិសមាធិអឺល្អណាស់មកពីវាសម្រួលអារាងកាយយើងអូយឈាមអូយខ្យល់នឹងវាដើរស្រួលអញ្ចឹងទៅវាអាច កំចាត់អាអាចិត្តពុលចិត្តពុលសមាធិមិនមែនពុំប្រយោជន៍ច្រើនណាណានឹងខ្ញុំកណាធ្លាប់ផាត់ដែរតែខ្ញុំកណាធ្លាប់ផាត់5ថ្ងៃមិនឆាន់ចង្ហាន់ដែរទេចឹងហើយឆាន់ទៅភេចាកណាឆាន់បានហើយចេញនេះបាននេះថាវាឆ្អែតវាកើតអាបៃទេនោះវាមិនក្លៀនទេតាមពុតមិនក្លៀនទេប៉ុន្តែរាងកាយយើងវាចុះចុះចុះគីឡូកណាវាចុះគីឡូ workshop បានន័យថាយើងហាត់ពីទុំ5នាទី10នាទីអឺរហូតយើងកងបានពីពេលម៉ោងມັນកងថារហូតទេបានន័យថាយើងកងធ្វើថនយើងប្រចាំយើងចេញមកឡាស់ហ្មងយើងធ្វើទៀតឬ1ម៉ោង2ម៉ោងយើងធ្វើទៀតយើងកណាធ្លាប់ហាត់បានដល់5 5ថ្ងៃមិនឆាន់យ៉ាងណាប៉ុន្តែភីចាស់ខ្ញុំកណាឆាន់ខ្ញុំកណានិយមកាហ្វេចប់ដល់លោកវាស្រួលណាស់ហើយហាត់ថន ដឹងវាអាចចម្រាចិត្តពុលយើងកងបានឡាស់ហ្មងអីចឹងចេញមកបេកញុះវាតិចយើងសងចឹងណាវិញចឹងដល់ពេលក្រោយហ្នឹងគឺយើងសុំរួលអាអេរយាបត់ជាងស្រួលបានន័យថាយើងអត់ឃ្លានប៉ុន្តែបើយើងឆ្លៀតធ្វើថោវាអាចសុកកើតថាសុកនោះបាទបន្តយើងបានមកពេលពីពេលដែរណាណានេះខ្ញុំកណាធ្លាប់អឺ ធ្លាប់អនុវត្តរហូតកណាខ្ញុំកណាហ្នឹងហាត់អឺអត់ព្រាមណាឥឡូវព្រាមមិនសូវនិយមណាកណាថាត់ព្រាមនេះប៉ុន្តែប្រចាំគឺជាង10ឆ្នាំខ្ញុំមិនណាមឆាន់ព្រាមឆាន់ដល់កាហ្វេព្រាមឡើងកាហ្វេមកអង្គុយស្រួលណារាងកាយវាមិនបានមានសាច់ទេមិនទេវាគេហៅផ្លូវចាត់ផ្លូវអីអញ្ចឹងវារូរាយព្រោះពេលខ្ញុំកណាធ្លាប់ហាត់អញ្ចឹងបានន័យថា ពេលដែលយើងគិតណាបញ្ហាណែនអញ្ចឹងក្រោយក្រុងឡាស់5នាទីវាវាយើងធ្លាប់មកយើងធ្លាប់នោះ5នាទីស្រួលហ្មងអាចាត់យើងវាបានន័យថាចាស់ចាស់គិតនិយាយថាទឹកចាត់ដូចជាទឹកធម្មជាតិអញ្ចឹងកាលណាយើងហាត់ចាត់ជើងច្រាស់ថ្លាហើយតិចតិចថ្លាអញ្ចឹងដែរខាងវិបស្សនាវាអាចចូលចូលស្មោច្បាស់ ហាត់ដោយចាត់ជើងវាហាត់តាមទាំងហើមចេញចូលអាសាសាបាសាសាហ្នឹងអានឹងថតប្រអងកាស់ដឹងដែរគេហៅដើមថតដែលប្រអងកាស់ដឹងគឺអាសាសាបាសាសាហ្នឹងហើយតាមដានទាំងហើមហ្នឹងហើយលោករៀនបានន័យថាមុននៅថ្ងៃប្រាដឹងគឺថតហ្នឹងហើយកណ្ដោតែមកយប់ដែរលោកយល់អនុវត្តថតហ្នឹងតែមកយប់ទៅភ្លឺតាស់ដឹងហើយអានឹងទាំងហើមបានន័យថា អឺតាមការដកសូត្ររបស់ខ្ញុំកណាអញ្ចឹងដែរវាណាតិចថាវាសុខវាអបសុខឬមួយអ៊ីឃើញរវើរវែកកណាហាត់ហើយកណាហាត់ដើរអញ្ចឹងក៏ដែរប៉ុន្តែក្នុងពេលដើរយើងហាត់ដូចជាដើរចង្ក្រមយូរយើងតាមដានទាំងហើមយើងចឹងរក្សាសតិហ្នឹងទៅ5នាទីទូស្រួលហ្មងចឹងទៅហើយក្នុងនេះខ្ញុំកណាថាចង់និយាយថាបើញាតរួមណាធ្លាប់បួសជាប្រុសអញ្ចឹងយើងហាត់ទៅ វាមិនវងវាពិបាកមែនវាបរតកម្មដែរទៅ5នាទីមិនវងជុំក៏បិចញូវអីហ្នឹងយើងចេញទៅហើយយើងហាត់ម្ដងតិចតិចតិចតិចអានឹងការដល់ប្រសូតខ្ញុំកណាធ្លាប់ជាង10ឆ្នាំមុនកណាធ្វើវិបស្សនាមុនវងកណាហាត់ខាងសមថៈទេអាសមថៈនេះគឺយកប្រសិនហ្នឹងណាកណាធ្លាប់ហាត់នៅក្រុងខេញបល័យខេញអីចឹងដែរណាប៉ុន្តែដល់យើងហប់ចូលវិបស្សនាគឺយើងចូលអាហ្នឹងបានន័យថារូបភាពហ្នឹងយើងមិន មិនចាំទេមកពីយើងកណាកណាទៅឃើញរូបភាពក្នុងក្នុងកាយយើងធ្វើធម៌អានឹងខាងវិបស្សនាគេបាទអីសេតវិញគេមិនយកជាអារម្មណ៍ទេមកពីព្រោះមិនពិតទេអានោះកណាប៉ុន្តែតាមបុរាណខ្ញុំកណាធ្លាប់អឺនេះយើងគឺវាល្អដល់សុខភាពណាមួយខាងវិបស្សនាក៏គេហៅបញ្ញាបញ្ញាមានជួយយើងយើងនឹកទទួលស្គាល់ថាយើងឆ្លាតឯង ហេតុឲ្យយើងគឺពនិតទៅខាងតែបេដកទៅឲ្យថប្រាស់យើងនោះឧទាហរណ៍ថាអាអារូបអាភ្នែកយើងវាវាជាចាត់តែអារូបស្អាតអីចឹងអាខាងអភិធម្មដល់ពេលយើងអឺយើងនេះជុកបាននេះថាយើងដឹងតាមថប្រាស់យើងអាចក្រាំងសកាត់ចរណណាព្រោះជាប្រាលោកហាន់ឲ្យហាត់ឲ្យលោកមីបួសមីអញ្ចឹងពិចារណារឿងឆាន់ចុកអញ្ចឹងយថាបច្ចយ៉ាងរហូតដល់អាចារ្យអញ្ចឹងណា មិននឹងបរិភោគមិនហ្នឹងលោកអយដឹងថាអានោះអุกរជាតិធាតអ៊ីចឹងតើបានខ្ញុំកណាធ្វើថយយល់អញ្ចឹងដល់តែដល់មើល3 10ចំដល់ណាវោពិតអញ្ចឹងមែនវោរាំងសកាត់ត្រង់លែងខ្លាយើងឃ្លានយើងឃ្លានហើយយើងយើងមិនយល់ថោប្រានយើងតែឧទាហរណ៍ទៅថាយើងឃ្លានសាច់ឡៅអញ្ចឹងគេហៅអាឡៅជូនេះអញ្ចឹង ប៉ុន្តែប្រាលោកស្នាថាអានោះវាទៅដាក់ក្នុងរត់ហើយគេឆាក់ចេញនោះដូចគ្នាហ្នឹងអំបិលអបហុកអីយ៉ាងនេះហូបវិញវាធម្មតាទេអានោះគ្រាន់តែបំពេញធាតទៅយើងថាថាអូយើងជំនួយធូរទេប៉ុន្តែយើងដឹកតាមធម៌ប្រាគឺយើងមិនត្រាំត្រារឿងស៊ីចប់ហ្នឹងខ្លាំងយើងឃ្លានអានោះយើងយើងពុទ្ធួយពុទ្ធួយបងម៉ានបងអូនណាចាត់ប៉ុន្តែតាមពុទ្ធវាខាតយើងទេវាខាតមិនមែនជួនយើងធ្វើអន្តរាយដល់ជីវិតគេណាដល់ទេនេះគឺថាចាត់ជើងកដៅហ្នឹងឧទាហរណ៍ទីថាប្តីមក ពីធ្វើហត់អីអញ្ចឹងអើឃើញប្រាន់មិនតន់ដាំបាយចានអញ្ចឹងមូមកអញ្ចឹងមានវ័យគ្នាអីខ្លះពួកដៃទៅសម្រាប់ប៉ាន់ឯងយើងក៏មិនដែរអារឿងហ្នឹងដោយអាស្រ័យសេចក្តីស្រេកក្លៀនយើងហ្នឹងណាប៉ុន្តែយើងមិនថតប្រាស់អឺខ្ញុំកណាចង់និយាយថាយើងយល់ថតប្រាស់វាហាក់ដូចយើងម៉ូតូយើងមានត្រាំងពុំថាប្រដាប់ខិតហ្នឹងហើយណាអារដូវកូវីដអញ្ចឹងដែរ អឺតិចអូនអឺសារ៉ាប់លើកឡើងមិញគឺអារម្មណ៍យើងអូសំខាន់ណាតិចខ្ញុំកណារាល់ថ្ងៃតិចខ្ញុំផ្អែមតាជាងជាង10ឆ្នាំរយហើយដល់យើងរយធម្មតាទេឆ្នាំយើងផឹកវាផឹកយើងដែរយើងកុំថ្ងៃនេះវាវាឬទៅធ្វើយើងយើងយើងថែមតែវាវាវាសង្កត់យើងយើងព្រួយយើងអីចឹងអានេះថាខាងយើងរੂរាយទៅវាធម្មតាទេ គឺសង្កត់ថែមទៀតហើយកណាខ្ញុំកណាចង់ប្រាប់ឲ្យញាតញោមជុងណាបើថានេះនោះចិត្តខ្ញុំកណាច្រាថ្លាដោយអាស្រ័យយ៉ាងចឹងទេប្រាស់លោកនិយាយស្នុកច្រើនមិនទេយើងមិនសូវច្រើនអូទូជាធំដុំវិញណាបាទអរគុណទេបាទរួមប៉ុណ្្នឹងក៏អូខេអឺយើងក៏លំមដល់ពេលវេលាដែរមិនតែចង់ក្រោយសូមឲ្យបងអូនគឿងចង់សំណងពរឲ្យពួកគាត់យ៉ាងណាអឺពីព្រោះ ប្អូនបានរៀបរាប់អញ្ចឹងគាត់គាត់ចង់បានហើយគាត់ខឹងប្អូន ដែលថាដោះស្រាយអត់គាត់បានគាត់ឆាតមកយូរហើយយើង មិនព្រមឆ្លើយតបគាត់ឬក៏មិនព្រមផ្ញើលុយឲ្យគាត់ហ្នឹងតើប្អូនចង់នីតិចង់ក្រោយចង់សំណូមពរឲ្យគាត់យ៉ាងណាអឺដែរប្អូនអូខេបាទលោកគ្រូថាចង់ក្រោយហ្នឹងមានតែញ៉ៃនិយាយប្រាប់នៅខាងលើអញ្ចឹង ប្រាប់ផ្ញើជូនទៅដល់បងប្អូនដែលគាត់មិនទាន់បានការជំនួយពីព្រោះប្រាប់ច្បាស់ថាពីព្រោះលុយដែលនៅមួយចំនួនទូចនោះនៅខាងឆប់ខាងធនាគារនោះយើងជាងប្រាប់បានទេពីព្រោះលុយនោះយើងក៏ត្រៀមថាជួយនឹង150គ្រួសារដែរពីព្រោះលុយលោកគ្រូគាត់ផ្ញើមកនៅចាប់ខាងធនាគារនោះយើងយើងយើងបែងចុះលុយនោះយើងបែងចុះលុយនោះចេញមកបាន150គ្រួសារដែរដូច្នេះអឺនៅកន្លែងហ្នឹងបើនៅចប់កន្លែងហ្នឹងបើសិនបងប្អូនណាគាត់មិនតន់បានណាខ្ញុំ ដែលខ្ញុំកណ្ដាបានតបមិនត្រូវសន្យាគាត់ថ្ងៃថ្ងៃនេះត្រូវជួយជួយដំណើរគាត់ណាដូច្នេះនឹងសូមពន្យាពេលមកថាមិនថន់មិនថន់ច្បាស់ថាថ្ងៃ15ឬថ្ងៃ11ទេវាប្រកតាំងធនាគារគេប្រាប់ថាគេប្រាប់ថាថ្ងៃ15បើសិនថ្ងៃ15នឹងការលនៃឆ្លងវាចូលចប់គេនឹងធ្វើការយើងនឹងចេញទៅបានបើសិនដល់ថ្ងៃនោះការលនៃឆ្លងថ្វាន់ទៀតគឺគេបាត់ទៅទៅដែរប្រកគេក៏មិនថន់ច្បាស់ថាថ្ងៃ15គេបើកដែរ អានឹងពីប្រុសប៉មានគេដាក់ចេញមកដោយពេលលើកឡើងអញ្ចឹងគេដាក់ចេញមកថាថ្ងៃ6ថ្ងៃ6ថ្ងៃ6ខែ9ហ្នឹងគេបើកហើយដល់ពេលដល់ថ្ងៃ4ថ្ងៃ5ហ្នឹងករណីឆ្លង18ប្រាន់9ប្រាន់ទៀតគេបាត់ទៀតអញ្ចឹងណាដូច្នេះយើងវាមិនតាមចាក់ចាក់ចាក់ច្បាស់ទេប៉ុន្តែសូមបងប្អូនអធិស្ឋានអ្នកដែលមានឆ្មោះដែលខ្ញុំកណាបានតបខ្ញុំមិនត្រូវសន្យាថាអឺជួនដំណយដល់ថ្ងៃ3ថ្ងៃ7ថ្ងៃ8ខែ9នេះអឺពីប្រុសច្បាស់ថាលុយ 10មិនតាន់បានទេបាទគ្រូហើយនឹងនិយាយសូមឲ្យមានបំមួយទៀតពីព្រោះជំនួយនៅខាងលើដូចនៅខាងពូមស្រុកហ្នឹងដូចបន្តហើយពីព្រោះស្រុកមួយអាចធ្វើជាគំរូទូស្រុកដល់10 10គំរូធ្វើជាដល់20ដូច្នេះនៅខាងស្រុកខ្ញុំហ្នឹងមានគំរូហ្នឹងផ្នែកហើយ អ្នកដែលខាងគេធ្វើការហ្នឹងខាងមេគុំមេគុំគេធ្វើការហ្នឹងអ្នកណាដែលខ្សែរយៈខ្សែហោគេពូជបងតកូលគេហ្នឹងគេឲ្យបាន13អំណោយពូអំណោយទៅអ្នកណាគ្មានគឺគ្មានដូចនៅស្រុកបងប្អូនអញ្ចឹងដែរអ្នកណាមានទៅគឺមានអ្នកណាក្រទៅក្រដូច្នេះបងប្អូននៅខាងខេតនីមួយនីមួយហ្នឹងខ្ញុំមើលឃើញអឺគាត់នៅខ្វះខាតច្រើនដែរពីព្រោះថាឧទាហរណ៍នេះប្រេងប្រព័ន្ធគាត់ញើកូនគាត់នឹងឲ្យយាយតាគាត់មើលហើយដល់ពេលគាត់ឡើងម៉ូទ័រនៅប្រេងខនហ្នឹងទៅ ដើម្បីគាត់យកលុយហ្នឹងទៅចិញ្ចឹមកូនគាត់ផងចិញ្ចឹមនឹងម្ដាយគាត់ផងហើយដល់ពេលគាត់មកទៅប្រេងកហ្នឹងដល់ពេលមានការគូវិតទប់ស្កាត់ហ្នឹងគាត់ខ្វះការស្បៀងអាហារនៅកន្លែងហ្នឹងផងដូច្នេះគាត់មានលុយយ៉ាងណាដែលផ្ដល់ទៅខាងម៉ែគាត់ហើយនឹងកូនគាត់នៅស្រុកហើយដល់ម៉ែគាត់កូនគាត់នៅស្រុកហ្នឹងมันបានការជំនួយពីរដ្ឋទៀតដូច្នេះខ្ញុំកណ្ណាមើលទៅញាក់ទៅមើលបើយាយតាគាត់ជាម្ចាស់នៅស្រុកគេប្របាក់ពុទ្រាច្រើននៅកន្លែងហ្នឹងដែរដូច្នេះមានតកាដូចណា ថ្ងៃមុនគណៈខ្ញុំស្នើសុំដល់លោកគ្រូថាគាត់បានជួយនឹងគាត់ថាបើសិននៅជួយបងប្អូនចេតនៅខាងនឹងទឹកប្រវត្តិណាបានអញ្ចឹងណាដូច្នេះមានទឹកប្រវត្តិណាបើលោកគ្រូថាគាត់ខ្ញុំមកនឹងខ្ញុំមកនឹងចាត់ចែងទៅកន្លែងតិចខ្លះទៀតបាទហ្នឹងហើយអរគុណលោកគ្រូនៅមានអីថែមទេសម្រាប់បើកបើកបើកមានមានអឺសូមបន្ថែមតកន្លែងពីគ្រូលោកគ្រូសំរិន អឺសូមបន្តកន្លែងដែលខ្ញុំចង់ពង្រៀនបងប្អូនមួយយ៉ាងដើម្បីឲ្យបងប្អូនកើតបន់ក្នុងរដូវនេះទាំងដែលខ្ញុំបានផ្ទាល់គឺជាអ្នករក្សាអបអសតសិលរក្សាបកតិអបអសតអឺមករហូតអញ្ចឹងក្នុងរដូវនេះបងប្អូននៅតែផ្ទះឬក៏នៅក្នុងតែតំបន់ចាក់តាលេខសាក់បើបងប្អូនមិនតាំងចិត្តបងប្អូនមិនមានបន់ទេអញ្ចឹងបងប្អូនអាចតាំងចិត្តរក្សានៅនិច្ចសិលបានព្រោះអីយើងមិនធ្វើអីសោះមិនសម្លាប់សត្វមិនដួចទ្រពទេមិនប្រព្រឹត្តខុសក្នុងការមិនផឹកសុរានៅតែផ្ទះ បើជាងបងប្អូនឆ្លៀតឱកាសឆ្លៀតឱកាសដើម្បីយើងញ៉ាំងចិត្តរបស់យើងនេះឲ្យស្រស់ស្រាយយើងទៅថាអញក្នុងរយៈកាលអញធ្វើចាត់តាឡៃសានេះអញរក្សាសិល5បើអាចទៅដល់រក្សាអបោសុតបកតិអបោសុតក៏បានបដិជាករៈអបោសុតក៏បានបដិហារយៈអបោសុតក៏បានបងប្អូនអាចធ្វើបានកើតបនពេលកណាបនរបស់យើងនឹងកើតយើងអាចឧទ្ទិសបននេះឲ្យពពុះទេវតាពពុះអមនុស្សខ្មោចព្រាអសូរកាយឬក៏ ញាតិការរបស់យើងហ្នឹងយើងឧទ្ទិសឲ្យប្រសើរទៅដល់ពុទ្ធទេវតាទៅទេវតាក៏អាចគុំគ្រងបានដែរអានេះជាបទពិសោធន៍របស់កណាផ្ទាល់ដែលបច្ចុប្បន្នគឺកណាធ្វើរាល់ថ្ងៃរាល់ថ្ងៃកណារក្សាបកតិអបោសុតមួយមួយមួយអាទិត្យគឺ2ថ្ងៃហើយអញ្ចឹងនៅគឺមួយខែគឺ8ថ្ងៃហើយក្រៅពីថ្ងៃហ្នឹងគឺរក្សាសិល5អញ្ចឹងខ្ញុំចង់ថាដាស់តឿនបងប្អូនដើម្បីយើងគុំយកពេលវេលាអត់ប្រយោជន៍ ទោះបីយើងនៅក្នុងកន្លែងចាត់តាល័យសក្តីប៉ុន្តែបងប្អូនគិតទៅយើងគ្មានធ្វើអីទេយើងទំនេរហើយមួយទៀតក្នុងបណ្ដាញសង្គមឥឡូវបើទូរស័ព្ទយើងមានអ៊ីនធឺណិតបងប្អូនអាចឡើងស្ដាប់ធម៌ក៏បានអាចអូសនៅសិភៅនៅក្នុងពុទ្ធសាសនា5000អឺដើម្បីយើងអូសមកអានក្រនកដរបរិយាកាសក៏បានតាមពិតទៅអានេះជារឿងដែលបងប្អូនគួរតែធ្វើប៉ុន្តែខ្ញុំឃើញបងប្អូនមួយរយៈនេះឡើងបកកែកជេរគ្នាក្នុងបណ្ដាញសង្គមច្រើនឆ្លោះគ្នាជាមួយពាក្យដែលគេជេរណា តបតទៅមួយពួកសត្រូវដែលគេជេរច្រើននេះជារឿងមួយដែលបងប្អូនមិនគួរធ្វើទេយើងយើងយើងបង្អាក់រឿងហ្នឹងដើម្បីកុំឲ្យជាតិសាសន៍របស់យើងហ្នឹងហៅថាមិនសូវគិតរឿងសុខភាពមិនសូវគិតដល់រឿងធនធានមកជាគិតតែរឿងផ្លូវផ្សេងហើយដូច្នោះខ្ញុំកណាចូលរួមត្រង់កន្លែងចំណុចនេះគឺដើម្បីឲ្យបងប្អូនហ្នឹងបានបន់កុសលក្នុងលក្ខណៈដែលយើងកំពុងជួបទុកអានេះពេលហ្នឹងគឺពេលដែលយើងកំពុងជួបទុកយើងអាចធ្វើឲ្យកើតជាបន់កុសលបាន ឥឡូវឧទាហរណ៍យើងកំពុងនៅក្នុងចតាលេស័កយើងតាំងចិត្តថាថ្ងៃនេះអញនឹងរក្សាសិល5អស់មួយថ្ងៃកាលមួយនឹងយកមួយណោះតែប៉ុណ្្នឹងបនកសលកើតឡើងហើយដល់ពេលហើយយើងឧទ្ទិសបនឲ្យពុទ្ធទេវតាពុទ្ធញាតទៅផ្សព្វផ្សាយមេត្តាធម៌ដែលយើងបានរក្សាបានធ្វើនេះហើយទៅអានេះបនកសលកើតឡើងទេវតានឹងជួយជ្រោមជ្រែងយើងហើយមួយទៀតយើងប្រម៉ែប្រមូលបនកសលដែលយើងធ្លាប់បានមកយើងអប់រំផ្លូវចិត្តរបស់យើងដោយលោកគ្រូសម្រិនលោកនិយាយមិនអប់រំរឿងវិបស្សនាហ្នឹងគឺការអង្គុយកណាក៏អង្គុយរាល់សឹងរាល់ថ្ងៃដែរ អង្គុយបាន5នាទីក៏បានដែរបានច្រើនដែរបានទៅតាមសមត្ថភាពរបស់យើងនេះការអប់រំផ្លូវចិត្តរបស់យើងហេតុដូច្នោះបងប្អូនគួរតែ តាំងចិត្តទាំងអស់គ្នាបានទាំងប៉ុនហើយយើងអាចរួចផុតចាក់ទុកនៅថ្ងៃខាងមុខទៀតនៅអនាគតទៅសង្សារវដ្តទៀតនេះជាមតិរបស់ខ្ញុំកណាដើម្បីជាជាពុទ្ធសាសនិកមួយដើម្បីដាស់តឿនដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់ដែលយើងជួបទុកលំបាកដើម្បីយើងបានប៉ុនកសលជួយផ្គត់ផ្គង់យើងផងបាទកណាហ្នឹងហើយអរគុណទៅប៉ុណ្ណឹងអរគុណច្រើនណាស់អូខេមើលទៅបងជឿងអត់មានអីទេអឺ អញ្ចឹងនៅទីចុងក្រោយក៏សូមអរគុណចំពោះគ្នាយើងទាំងអស់គ្នាដែលបានចូលរួមគុណចាស់ហើយនិងបងប្អូន ទាំង3នាក់បានចូលរួមសហការក្នុងការចែករំលែកនៅបទពិសោធន៍ហើយនឹងបានជួយតាមលទ្ធភាពដែលអាចជួយបានអឺរយៈកាលកន្លងនេះក៏សូមលើកទឹកចិត្តឲ្យបងប្អូនមេត្តាធ្វើការដោយអត់ធ្មត់ខន្តីជាធរតិចដើម្បីជួយគេបើសិនជាយើង បានន័យថាម៉េចបានន័យថា យើងអ្នកជួយគេបានន័យថាយើងត្រូវតែមានរបស់ដែលត្រូវជួយឧទាហរណ៍ថាមនុស្សលងទឹកយើងត្រូវមានវិធីសង្គ្រោះមនុស្សលងទឹកឧទាហរណ៍ថាយើងត្រូវមានខ្សែយើងត្រូវមានទូកឬក៏ត្រូវមានរបស់ដែលយើងអាចជួយបានមិនមែនយើងជួយគេបែរជាយើងលងទឹកអានឹងអត់ល្អទេយើងយើងទៅជួយគេបែរជាយើងទៅលេខទឹកងាប់អត់ល្អទេណាយកវិធីដោះស្រាយដើម្បីជួយគេគឺជួយខ្លួនឯងផង បានន័យថាម៉េចបានន័យថាអ្វីដែលយើងជួយបានតាមលទ្ធភាពដែលអាចជួយបានប៉ុន្តែអ្វីដែលជួយមិនបាននៅថ្មីក៏ឡូវយើងត្រូវតែស្របទៅតាមពេលវេលានឹងដែរហើយកុំកាត់ទុកហើយកុំក្តៅក្រហាយហើយធ្វើចិត្តឲ្យស្ងប់ធ្វើចិត្តឲ្យនឹងណពីព្រោះយើងក្នុងនាមយើងអ្នកជួយអឺដល់បែរយើងជាជួយគេមិនបានយើងខឹងដែរអាហ្នឹងបានន័យថាអង្វរឲ្យគេកំខឹងតើជាទីបំផុតយើងខឹងខ្លួនឯងហ្នឹងអត់ល្អទេធ្វើម៉េចចិត្តឲ្យយើងនឹងណឲ្យត្រជាក់ ហើយនិយាយភាសាអីហ្នឹងក៏ឲ្យសំសំសពដែរពេលខ្លះយើងយើងធ្វើការគីបន្ទោសច្រើនយូរទៅក្តៅដែរក្តៅកាហាយដែរណាប៉ុន្តែយើងត្រូវចេះធ្វើយ៉ាងណាកុំឲ្យក្តៅពីព្រោះយើងកាលណាដែលយើងជួយគេបើយើងប្រើពាក្យមិនសូវល្អឬក៏ពាក្យកតគោះបោះបោកអាហ្នឹងវាគ្រោះថ្នាក់ដល់ដល់ខ្លួនឯងវាអាចវាហៅឡងវិញវាហៅ ខ្មែរភាសាខ្មែរក្រមយើងហៅកុកជ្រោយវាអាចឡងវិញវាអាចគ្រោះថ្នាក់ដល់យើងណាជួយជួយគេទៅទីផុតជួយគេមិនបានទៅជាខ្លួនឯងលងខ្លួនឯងណាអត់ល្អទេអញ្ចឹងរៀនរៀនរៀនធ្វើនឹងអញ្ចឹងអរគុណដែរបងអូនគ្រឿងដែលបានលះបង់ហើយនឹងបងអូនតោបងជឿហើយគុណចាស់នឹងបានចូលរួមសហការក្នុងការជួយចែកអំណោយជួយសហការសង្គ្រោះដល់គាត់និងពួកគាត់នឹងមេត្តាជួយគ្នាផង ជួយឲ្យឲ្យលើកទឹកចិត្តឲ្យគ្នាអ្នកជួយ ផង ហើយនឹងអ្នកជួយហ្នឹងក៏ត្រូវជួយដល់អ្នកដែលត្រូវជួយផង ទៅវិញទៅមកបានបានណាអូខេអរគុណច្រើនណាបងណាដល់នេះទេចុងក្រោយសូមជូនពរឲ្យបងអូនទាំង2ទាំង3នាក់ក្នុងគុណចាស់នោះសូមឲ្យមានសុខភាពល្អមានប្រាជ្ញាឆ្លៀសវៃដើម្បីរកវិធីដោះស្រាយជួយប្រជាប្រដ្ឋខ្មែរយើងឲ្យបានដូចសេចក្តីប្រាថ្នាហើយសូមអរគុណដល់ប្រិយមិត្តទាំងអស់គ្នាដែលបានចូលរួមទស្សនាទោះបីមិនបានខមមិនអីយ៉ាងណាក៏សូមព្យាស្រ័យផងមិនបាច់ឆ្លើយតបទេអូខេ ចឹងសូមអរគុណណាសូមជួបគ្នាប៉ុណ្ណឹងចាស់បាយបាយសុខភាពល្អបើបងប្អូនមិនទាន់បាន subscribe នៅ channel របស់យើងខ្ញុំគឺ KK CCTV សូមមេត្តាជួយចុចកណ្ដឹង ហើយនឹងជួយ like ជួយ share នៅវីដេអូនេះផង សូមអរគុណ